ប៉ុន្តែហ្នឹងហើយយើងមានពិសោធន៍ក្នុងជីវិតមកកាលណាបើយើងអប់រំទូលមានកាយវាចាចិត្តក៏បានសេចក្តីសុខដល់ខ្លួនយើងផងដល់អ្នកដតីផងចាំទៅប៉ុន្តែពេលព្រឹកឡើងចឹងយើងលោកមុខ នឹងនិយាយទៅតាមរឿងរ៉ាវក្នុងមហាសក្រាននោះណាហ្នឹងឯងធម្មបាលកុមារនោះព្រឹកឡើងលោកមុខហើយល្ងាចមុននឹងទូទានដំណេកលាងជើងហ្នឹងឯងអាហ្នឹងគ្រាន់តែនិយាយចំមេមេទេធម្មតាយើង លើសពីលុបមុខលៀងជើងអីនឹងងូតស្រោចស្រពអីក៏ទៅតាមសបាយផ្លូវកាយផ្លូវចិត្តនឹងចឹងទៅនឹងឯងទៅហើយថាពេលថ្ងៃហ្នឹងលុបលៀងដើមទ្រូងអីអីហ្នឹងនឹងឯងតាមពិតគឺសេចក្តីហ្នឹងចង់បញ្ជាក់ដល់ទៅថាលុបមុខហ្នឹងគឺសំខាន់នៅក្នុងមុខហ្នឹងមានមាត់ នឹងឯងទៅថាឲ្យយើងលាងមាត់ហ្នឹងគឺសង្រួមវាចានិយាយមាត់កអីហ្នឹងក៏ឲ្យបានល្អសុភាពរៀបសារពាក្យជាសុភាសិតវជ័យសុចរិតល្អណាស់ប៉ុណ្ណាហើយលាងជើងហ្នឹងគឺសំដៅទៅលើការប្រព្រឹត្តដោយកាយហ្នឹងឯងកាយកម្មល្អ អីត្រង់ដែលដើមទ្រូងហ្នឹងគឺវាមានបេះដូងដៅយកចិត្តនឹងឯងចឹងដូច្នេះមិនចំពោះតែពេលព្រឹកពេលថ្ងៃពេលល្ងាចអីទេទាំងក្នុងការដែលយើងត្រូវលេងចិត្តហ្នឹងគឺលេងទាំងយប់ទាំងថ្ងៃនឹងក្រាន់តែលោកលើកជាបាសនាក្នុងការដែលលៀងមុខ រាងជើងហើយនឹងត្រង់ទ្រូងនឹងទៅតាមពេលព្រឹកពេលថ្ងៃពេលល្ងាចអីហ្នឹងប៉ុន្តែពុទ្ធបរិស័ទយើងបានសិក្សាប្រតិបត្តិចេះដឹងមកលៀងចិត្តលៀងចិត្តគឺលៀងទាំងយប់ទាំងថ្ងៃលៀងគ្រប់គ្រាគ្រប់ពេលវេលាទាំងអស់នឹងឯងចឹងហ្នឹងឯងអ្វីដែល វាជាមន្ទិលសៅម៉ងក្នុងចិត្តសន្តានយើងបាននៅសេចក្តីសុខតែក្នុងចិត្តរបស់យើងនឹងក៏ប៉ុន្តែតកតងទៅនឹងការដែលពុទ្ធបរិស័ទយើងបានអប់រំនៅប្រកម្មដ្ឋានចឹងប៉ុន្តែបាននៅសេចក្តីស្ងប់ចិត្តចម្រើនបញ្ញា ក៏មិនប្រកែប្រកម្មអ្វីណាណានៅក្នុងលោកអីហ្នឹងឲ្យមមមួនឲ្យច្រើនទៅទេសំខាន់គឺចេះលះបង់នឹងឯងចឹងដែលនាំមកនៅសេចក្តីសុខពិសោធន៍តាន់ពេលវេលាយើងអប់រំចិត្តស្ងប់មានបញ្ញាគឺយើងឃើញធម្មតានៃជីវិត ជាធម្មតាធัวអ្វីដែលមកហើយដល់ពេលវេលាក៏យត្រាចរចេញអំពីជីវិតរបស់យើងទៅវិញជាធម្មតានឹងហើយបើយើងបានដឹងយើងក៏ជូនដំណើរភ្ញៀវដែលត្រូវចេញពីជីវិតយើងនឹងកណានឹងឯងជូនដំណើរចេញទៅ ដោយអនិច្ចសញ្ញាហ្នឹងកូនចៅពាក្យថាអនិច្ចសញ្ញាហ្នឹងប្រែមកថាសម្គាល់ថាមិនទៀងហ្នឹងឯងគឺថាអ្វីអ្វីមកហើយតែងទៅវិញហ្នឹងបើយើងនិយាយឲ្យចំក្នុងអនិច្ចលក្ខណៈហ្នឹងគឺការកើតហើយនិងការរលត់នឹងឯងយើងនិយាយទៅតាមសាច់រឿងទៅតាមពេលវេលា គឺថាមកហើយទៅវិញរូបសម្លេងក្លិនរសផតពៈធម្មារម្មណ៍ហ្នឹងសពទុកស្រឡាញ់ស្អប់សពគ្រប់គឺថាដូចជាភ្ញៀវមកដល់ជីវិតរបស់យើងនឹងឯងយើងក៏ទទួលដោយល្អភ្ញៀវហ្នឹងណានឹងឯងទទួលដោយស្មារតីគឺថាសតិហ្នឹងជាអ្នកទទួលភ្ញៀវ ភ្ញៀវមករកជីវិតរបស់យើងហ្នឹងមួយថ្ងៃមួយថ្ងៃហ្នឹងមិនដឹងជាប្រមាណភ្ញៀវទៅទេច្រើនណាស់ហើយបើយើងអត់ចេះទទួលហ្នឹងឯងដោយអំណាចនៃលោភៈទោសៈមោហៈទិដ្ឋិមានះហ្នឹងឯងចំណែនឈ្នានេះអីចឹងយើងបានសេចក្តីថាដូចជញ្ជូនសម្រាមដាក់ផ្ទះអញ្ចឹង គឺនាំយកគ្រឿងសៅម៉ងគ្រឿងស្មោកគ្រោកមកទុកដាក់ជីវិតរបស់យើងសត្វតែមេរោគខូចខ្លួនខូចប្រាណអស់ចិត្តសន្តាននឹងវាសៅម៉ងស្មោកគ្រោកចឹងទៅពេញទៅដោយមេរោគគឺកិលេសมันអាចនឹងទទួលយកពធัวបានទេបងប្អូនកូនចៅណានឹងឯងចឹងបើដូចកុំជួតតួដែល វាសិតតែមេរោគចឹងនឹងឯងទៅដាក់កម្មវិធីអីទៅនឹងឯតិនន័យរូបភាពឬក៏ធัว RMP3 អីទៅអញ្ចឹងអាមេរោគនឹងស៊ីបាត់អស់នឹងឯងនឹងឯងទៅអញ្ចឹងគឺយើង ឲ្យជាងជួសជុលដោះស្រាយដាក់ប្រដាប់ការពារមេរោគនឹងភាសាកុំព្យូទ័រហ្នឹងគេហៅអង់ទីវ៉ៃរុសដាក់វានឹងឯងដើម្បីការពារកុំឲ្យវាឆ្លងមេរោគចូលមក បំផ្លាញឯកសារអីឬក៏ខូចទាំងកុំព្យូទ័រទៅទៀតនោះហ្នឹងឯងអាហ្នឹងគឺជីវិតរបស់យើងដល់តែយើងលាងគ្រឿងស្មោកគ្រោកនឹងចោលទៅចឹងក៏ណាហើយយើងមានអភិនហបច្ចវេកណៈដូចជាការពិចារណាជារៀបជាធិមរណៈការប្រត់ត្រាស់ កម្មសកោមហេកម្មទាយេតោសត្វលោកប្រព្រឹត្តទៅតាមកម្មអីហ្នឹងពិចារណាអញ្ចឹងឲ្យបានរឿយរឿយនឹងឯងដែលជាគ្រឿងការពារហ្នឹងហើយអកុសលនានាលោភៈទុសៈមោហៈការសវិនក្នុងជីវិតសវិននឹងសុខភាព សវិននឹងការបានលៀបបានយោអីអីហ្នឹងវាមិនអាចចូលមកគ្របសង្កត់ស្ថិតនៅក្នុងចិត្តសន្តានរបស់យើងបានទេ ចឹងទៅគឺយើងបានទទួលនៅគុណភាពនៃជីវិតនឹងឯងបានល្អតរិក្សាគុណធម៌ចឹងគឺយើងមានទានមានសិលមានចិត្តល្អមានបញ្ញាស្មារតីចឹងទៅគឺនឹងអភិវឌ្ឍជីវិតអំពីមិនល្អនឹងមកជាល្អហើយតន់ពេលវេលាដែលព្រះពុទ្ធសាសនានឹងតាំងនៅ បងប្អូនកូនចៅទាំងត្រូវប្រញាប់ប្រញាប់នឹងឯងទីព្រោះយើងបើមិនប្រញាប់ប្រញាប់អញ្ចឹងណាមួយវាអត់ដឹងអត់ដឹងថាជីវិតយើងនឹងបាននៅរស់ប្រហែលឆ្នាំប្រហែលខែប្រហែលថ្ងៃទៀតអញ្ចឹងទៅណាហ្នឹងឯង កំពុងតែជិះម៉ូតូស្រួលស្រួលស្រាប់តែរថយន្តទៅពីក្រោយបបបាំងស្រាប់ទៅចឹងកំពុងតែសបាយរីករាយជួបជុំគ្នាគ្នា អាធុកធុកហ្នឹងនៅវងមូលចោមចៅហ្នឹងស្រាប់តែឡានទៅបុកម៉ាំងចឹងទៅអស់មកលមកចឹងទៅគឺនៅក្មេងក្មេងអីអីគឺ គ្រោះថ្នាក់ហើយនឹងបាត់បង់ជីវិត ទៅច្រើនជាងមនុស្សចាស់ទៅទៀតមនុស្សចាស់តែងតែស្លាប់ប៉ុន្តែស្លាប់មួយមួយចឹងទៅតាមភូមិតាមស្រុកហ្នឹងតិចជាងក្មេងក្មេងទេក្មេងស្លាប់ជាងនេះគ្រាន់តែលើកឡើងនៅ មរណសតិហើយក៏ជាការពិតសម្រាប់ជីវិតនឹងឯងចឹងកុំឲ្យយើងខ្លាចណានឹងឯងចំពោះការពិតយើងអប់រំសតិសម្បជញ្ញៈ ដឹងការពិតគឺមានតែរឿងល្អក្រែងតែយើងចង់បានអ្វីពិតពិតអីចង់បានអ្វីអ្វីត្រឹមត្រូវយុត្តិធម៌សម្រាប់ជីវិតយើងអីហើយហេតុអីបានជាពធัวប្រាប់ពីការពិតទៅ បែរទៅយោខ្លាចហ៎ស្ដាប់ធัวនិយាយតែពីរឿងងាប់ងាប់តែពីរឿងស្លាប់អីចឹងហ្នឹងឯងចង់ស្ដាប់ចង់ឮហាមគ្នាហាមគ្នាកុំឲ្យនិយាយទៀត ហើយនឹងយើងកិច្ចវាមិនរួចពីការពិតហ្នឹងនឹងឯងប៉ុន្តែបើយើងបានដឹងទៅវាជារឿងល្អឧទាហរណ៍ដូចយើងដឹងតែចំការមីនយើងកំចូលអីចឹងឬដូចតែព្រៃបលាយើងដើរដែរប៉ុន្តែទោះជាយើងខ្លាចក៏យើងបើកភ្នែកមើលដែរដើម្បីយើងបានកិច្ចជៀសដើរទៅកុំឲ្យវាជន់បលាហ្នឹងហើយយើងថាអុយខ្លាចបលាមុតវិញបិទភ្នែកដើរអាហ្នឹងវាបិទភ្នែកអត់ឃើញបលាប៉ុន្តែ ដើរទៅវាជន់មុតនឹងយ៉ាងណាកាលណាបើយើងមិនបានដឹងអំពីការពិតនៃជីវិតយើងនឹងបំពេញផ្លូវយើងនឹងត្រូវជួបទុកទោសគ្រោះថ្នាក់ដោយអំណាចកាយកម្មវិច័យកម្មរបស់យើងហ្នឹងវាទុច្ចរិតណាយើងចិត្តទៅប្រព្រឹត្តទៅតាមការសបាយទៅតាមចំណង់ចំណូលចិត្តរីករាយក្អាកក្អាយហ្នឹងយើងយកការសបាយជាប្រមុខជាបឋមប្រធាននៃជីវិត មុខតែបានប្រព្រឹត្តទៅ ក្នុងបាបកម្មពីវេរីហើយឈ្មោះថាយើងសែបគប់ជាមួយនឹងបាបមិត្តខាងក្នុងសែបគប់ជាមួយគ្នានឹងលោភៈទសៈមោហៈហ្នឹងហ្នឹងឯងដូចយើងនិយាយថាធ្វើបាបបានលុយលោកគ្រូធ្វើបាបបានលុយហ្នឹងឯងអាហ្នឹងគឺបាបអីទៅយើងលក់ខ្លួនយើងបាត់ហើយលក់ឲ្យថៅកែបាប នឹងឯងយើងសុខចិត្តបំរើបាបដើម្បីបានប្រាក់នឹងចឹងហើយមកពីបងប្អូនកូនចៅ មិនទាន់បានយល់ដឹងពីតម្លៃនៃជីវិតនឹងឯងមិនតាន់ដឹងអញ្ចឹងពធัวចេតនានាំទៅបានជានាំគ្នាជើញមកណាលោកគ្រូអ្នកគ្រូសាសានុសិស្សអីច្រើនហើយបងប្អូនកូនចៅអីរៀបចំខ្លួនប្រានស្អាតបាតដើម្បីមក ចូលរួមក្នុងពិធីកាត់ខ្សែបោអីអីហ្នឹងចឹងទៅហ្នឹងឯងយើងមានឱកាសបានស្ដាប់ពធัวទៅយើងមានឧបនិស្ស័យល្អបានយល់ដឹងអំពីពិធីបន់នៅក្នុងទីវត្តអារាមរបស់យើងអីចឹងទៅវាធ្វើឲ្យយើងតេទៀងចិត្តមកតតហើយក្រោយអត់ពិចាស់ទុំទៅយើងមានជីវិតនៅរស់ ចេះតែជួយនុកម្រំទីវត្តអារាមនឹងហើយមានតារាមានតែកូនចៅនឹងឲ្យបន្តទៅកម្មបិណ្ឌជុំបិណ្ឌសាបុជាមេកបុជាហើយនឹងសាលាកផាត់អីចឹងទៅហើយក៏បានបំរើមេត្តាបិតាបំរើប្រសង់បច្ច័យ4សមាទានសិលតតទៅអាហ្នឹងឧបនិស្ស័យពីកូនចៅហ្នឹង ឥឡូវនៅតូចតាចអីខ្លះ4 5ឆ្នាំ10ឆ្នាំអីមកជាមួយពុកម្ដាយឬក៏លោកយាយលោកតាអីហ្នឹងហើយកូនចៅទៅធ្វើការអស់ហើយនៅចាំផ្ទះមើលចៅក៏មានបន់ទានអញ្ចឹងក៏ជើញមកវត្តយកចៅនឹងមកដែរកុំប្រកែប្រកាន់កុំថាអីគាត់នឹងឯងចឹងចៅមាត់កអីខ្លះក៏យើងលួងលួងទៅ នឹងឯងពិតមែនតែថាវាអាចរំខានដោយសារមាត់កអីហ្នឹងក៏ប៉ុន្តែវាមានប្រយោជន៍ដែលឲ្យកូនចៅនឹងបានយល់ដឹងថាលោកយាយអញលោកតាអញហ្នឹងគាត់មកវត្តគាត់កាន់ពុទ្ធសាសនាហើយមនោសញ្ចេតនាកូនចៅវាតាមម៉ែឪណាប្រៅតែពេលធំថាកាន់សាសនាអីសាសនាពុទ្ធនឹងឯងអានឹងខ្ញុំខ្ញុំចាំ រឿងខ្ញុំមិនដានៅពីតូចហ្នឹងនៅពេលចូលរៀនហ្នឹងថាមានលោកគ្រូសួររឿងសាសនាហ្នឹងចឹងគឺថាពុទ្ធសាសនាហ្នឹងមកក៏ដឹងពុកម្ដាយលោកយាយលោកតាអីគាត់បាន ប្រតិបត្តិក្នុងសាសនាហើយលោកតាក៏បានបួសលោកតាបុត្រអីចឹងឥឡូវគឺថាសាសនាអីទោះជាអត់ដឹងថាពុទ្ធសាសនានឹងអីក៏ដោយ នៅពីតូចហ៎ នឹងឯងក៏ប៉ុន្តែគឺពុទ្ធសាសនានឹងឯងមកពីមโนសញ្ចេតនាជាមួយ គ្នានឹងពុកម្ដាយក្រុមគ្រួសារនឹងឯងហើយចាំទៅការដែលយើងមានចិត្តទន់នៅក្នុងសាសនានឹងឯង ដែលយើងបានឮឧបាទឬធោអាមានសិភៅអីអីចឹងទៅយើងទទួលស្ដាប់យើងទទួលអានមកពីយើងបានប្រកាសថាកម្មពុទ្ធសាសនាអត់នេះពុទ្ធភាសិតចឹងព្រះអង្គសម្ដែងថាម៉េចយើងវាមានចិត្តទន់ទទួលទទួលអានទទួលស្ដាប់អានឹងឯងដែលនាំឲ្យយើងបានចេះដឹងបើយើងចាប់ផ្ដើមទាស់តាំងតែពីមិនតាំងទាំងដឹងពុទ្ធសាសនានឹងអាម៉េចផង ប៉ុន្តែយើងគិតថាឲ្យយើងកាន់សាសនាដតីអញ្ចឹងឲ្យតែពាក្យពុទ្ធយើងមិនមើលទេអាហ្នឹងចិត្តវារឹងតាំងពីដើមទៅហើយធ្វើមិនបានយល់ធ្វើមិនបានដឹងដូច្នេះណាផ្ដើមដំបូងហ្នឹងមិនតន់ចេះដឹងមិនតន់យល់អីក៏ដោយក៏ប៉ុន្តែវាជាមโนសញ្ចេតនាឧបនិស្ស័យអញ្ចឹងបានថាយើងកុំស្ដីកុំទោសថាអីមុខលំងឲ្យខូចចិត្តថ្លើមអីនឹងឯងព្រោះគាត់ វាត្រូវទទួលភារៈមើលចៅចឹងណាលំបាកក្នុងក្រុមគ្រួសារឲ្យម៉ែឪនឹងឯងបានទៅធ្វើការងារនេះនោះកម្មករកម្មការិនី ឬក៏ទៅធ្វើការឯណាជាការកស៊ូឬក៏ទៅធ្វើរហូតដល់ទៅស្រុកឆ្ងាយអីទៀតនឹងឯងមានអីក៏សូមកម្មាទោសពុកម្ដាយអីនឹងចឹងថ្វាយអង្គម នឹងឯងបញ្ហាសង្គមគ្រួសារវាត្រូវរៀបចំអញ្ចឹងនឹងឯងដឹងធ្វើម៉េចយាយតាហ្នឹងក៏គាត់មិនថាអីទេគាត់ស្រឡាញ់ចៅផងហើយអាណិតកូនអីអីអញ្ចឹងអាហ្នឹងវាច្រើនអញ្ចឹងណាវាច្រើននៅមើលចៅមើលចៅប៉ុន្តែចង់ជើញមកវត្ត មកទៅចៅវាលេងវាយំអីចឹងទៅគេស្ដីគេថាឲ្យទៅខ្មាស់គេចឹងទៅអត់បានជើញមកចឹងយើងយល់ទៅយើងយល់កិច្ចការងារតូចធំចិត្តឆ្ងាយអីហ្នឹងយើងយល់នឹងឯងកូនចៅហ្នឹងដែលបានមកហ្នឹងគឺថាតទៅមុខតែនឹងបានដូចយើងនិយាយថាទំពាំងស្នងរិស័យអីហ្នឹងចឹងហ្នឹងឯងនឹងបានទៅតាមហ្នឹង បានមនោសញ្ចេតនាអញ្ចឹងទៅធំតិចទៅតិចទៅគ្នាចេះដឹងណាទោះជាថាទៅរៀនទៅសូត្រអីណាណាក៏ជាក្រុមគ្រួសារអ្នកកម្មពុទ្ធសាសនាចាំទៅ មានប៉ុនមានទានអីក៏ចូលរួមកម្មវិធីខ្លះអីអីចាំទៅហើយកណាពុនចាស់អាចទំនាក់ទំនងជាមួយលោកគ្រូអ្នកគ្រូនាយកនាយិកាអីដើម្បីថានឹងបានប្រទានអវាទ1ម៉ោង2ម៉ោងអីក្នុងមួយសប្តាហ៍អីចាំទៅចឹង កណានឹងឯងមានកម្មវិធីដើម្បីថាឲ្យកូនចៅនឹងបានចេះសូត្រធម៌អីឬក៏បានសិក្សាអំពីលំអនៃសិលអីអីចឹងទៅឲ្យចេះស្ដាប់ពធัวឲ្យចេះមាន ខ្លួនឯងជាឧបមា អត្តានังឧបមាកត្វាចេះធ្វើខ្លួនឯងឲ្យជាគ្រឿងត្រៀបធៀបអីហ្នឹងល្អណាស់ណាព្រោះហ្នឹងទូទៅហ្មងចឹង ណាទាំងកូនទាំងចៅចាស់ក្មេងរហ័សបព្វជិតអីគឺថាសំគួរដល់ការពិចារណាបានទាំងអស់ឲ្យតែចេះយកខ្លួនឯងជាគ្រឿងប្រៀបធៀបដែលយើងស្រឡាញ់សេចក្តីសុខគឺថាមើលដល់ទៅបេះដូងខាងក្នុងរបស់យើងតែហ្មងបានយើងទៅឃើញបេះដូងទេចឹងនឹងឯងគឺ អ្នកដតីក៏ប្រាថ្នាសេចក្តីសុខដូចយើងដែរដល់ចឹងទៅ ចិត្តនឹងវាធ្លាក់ចុះពីអាភាពកាចភាពដែលនឹងថាត្រូវទៅបៀតបៀនអ្នកដតីអីអីចឹងទៅណាមនុស្សសត្វទាំងអស់ហ្នឹងមិនមែនមេឈើកត់អស់ដំដីដំថ្មឯណាសិតតែមានមនោសញ្ចេតនាស្រឡាញ់បងប្អូនស្រឡាញ់ឪពុកម្ដាយខ្លះស្រឡាញ់ជាងយើងផងតែមិនមែនមានតែយើងអីដែលចេះស្រឡាញ់ទៅរូបឪពុកម្ដាយទេ ដូច្នេះយើងកុំចេះតែប្រមាថទេដៀលដល់ទៅឪពុកម្ដាយអ្នកដតីអីហ្នឹងគឺកូនចៅគាត់ឈឺចាប់ហ่ะនឹងឯងចិត្តយើងចិត្តគេថ្លើមយើងថ្លើមគេទ្រូងយើងទ្រូងគេអាហ្នឹងឲ្យឲ្យយើងមានអត្តានੰឧបមង្កត្វាបល័យថាចឹងណាអត្តានੰណាអតចន្តស្អានោសអំមកនឹងឯងដកឃ្លាទៅ ឧបមាឧពេញទួបមួដាក់សអំមកដកគ្នាទៅកាត់ស្វាកតជាមួស្អាណាគឺបានតែធ្វើខ្លួនយើងឲ្យជាឧបមាឲ្យជាការប្រៀបធៀបនឹងពុទ្ធិកាល្អណាស់ហើយកូនចៅបាននៅការពិចារណាអញ្ចឹងណាសតិសម្បជញ្ញៈនឹងគឺសម្រាប់តែមនុស្សយើងទេដែលអប់រំចម្រើនទៅបានទាំង សត្វតេរិឆានអីតលណោឧបនិស្ស័យព្រះបរមពោធិសត្វអីឬក៏ឧបនិស្ស័យព្រះវិជ័យកពុទ្ធអគ្គសាវកពុទ្ធអីធំធំចឹងដែលឧបនិស្ស័យហ្នឹងចិត្តតែរុញទៅបានហើយសូម្បីតែក្នុងកំណើតទេឆានដែលអាចឲ្យចេះគិតគូរពិចារណាដឹងគុណមេត្តាបិតាអីបានទៅខ្លះព្រះបរមពោធិសត្វអីហ្នឹងឲ្យទូទៅមិនដឹងទេចឹងដោយសារវិបាកបដិសន្ធិហ្នឹងវាទៅជា វិបាកកន្តរាយិកធัวជាគ្រឿងរារាំងមិនឲ្យមានការចម្រើនទៅដោយចំណេះដឹងនិងគុណធម៌តែមនុស្សយើងបដិសន្ធិដោយកុសលវិបាកមានទាំងសច្ចេតកបញ្ញាអស្ចារ្យទាំងគឺថាគួរដល់ការសិក្សាតាំងតែពីតូចមកចឹងឃើញឃើញច្រើនតែយាយយាយមាត់កអីអើយចៅឆ្លាត ហ្នឹងហើយតាគាត់ដឹងដែរតែគាត់មិនសូវមកកទេព្រោះយាយនិយាយជំនួសហើយនោះហ្នឹងឯងអើយសរសើរចៅចៅខ្ញុំឆ្លាតហ្នឹងឯងស្រឡាញ់ចៅជាងម៉ែឪគេទៅទៀតតែតាមពិតម៉ែឪក៏គេស្រឡាញ់ណាស់ប៉ុន្តែអើបាននិយាយស្រឡាញ់ហើយទៅឲ្យគាត់មើលទៅអញ្ចឹងទៅអីរហូតដល់ទៅយាយតានឹងគិតថាអត់ពីឯងទៅម៉ែឪមើលកូនវាមិនបានទេ គេចេះបង្កើតកូនគេមកហើយមើលកូនគេមិនបានមិនប៉ុន្តែយើងវាស្រឡាញ់ពេកចឹងទៅម៉ែឪរៀងបដោះបដៃអីទុកឲ្យយាយតាមើលដែរទៅមកចិត្តលួចក្តិចអីចឹងទៅហ្នឹងឯងបានរត់ទៅរយយាយតាអីចឹងហើយដល់ចឹងទៅថាកូនចៅហ្នឹងចេះមើលកូនថាកូនហ្នឹងអីចឹងតាមពិត នឹងឯងអានេះគ្រាន់តែជាចំណុចមួយកុំឲ្យយើងរហូតដល់ទៅថាអត់ពីយើងទៅគេចិញ្ចឹមកូនគេមិនបាននោះនឹងឯងយើងស្រឡាញ់មើលថែអីក៏នឹងឯងកូនមកចៅមិនកូនកូនមកតៅចៅមកខាងហ្នឹងនឹងឯងគឺស្រឡាញ់ចៅអីចឹងទៅតែក៏យើងរៀនលះបង់ ទៅតាមនឹងផងដែរពីព្រោះយើង មិនមែនមានតែកូន មិនមែនមានតែចៅនឹងឯណានឹងឯងសូម្បីកូនចៅនឹងក៏មិនអាជាទី ពឹងអីទៅក្នុងបរលោកបានទេបញ្ញានិបរលោកកាស្មੰបតថាហោមតបានិណាងប៉ុនបានជាទីពឹងរបស់សត្វទាំងឡាយក្នុងបរលោកចឹងទៅយើងក៏សម្រួលទៅតាមនឹងទៅណា មិនថាជាលោកយាយលោកតាពុកម្ដាយអីឬក៏អ្នកណាអ្នកណាទេចឹងយើងបានជួបនឹងពុទ្ធសាសនា យើងសិក្សាត្រេកជក់ធัวអានឹងត្រឹមតែថាសង្កហៈធัวការសង្គ្រោះយើងក៏នឹកឃើញទលំទលាយដល់ការតាំងនៅនៃពុទ្ធសាសនាដូច្នេះត្រូវបណ្ដោះបណ្ដាលកូនចៅអីហ្នឹងតតទៅកូនចាស់ក៏អនុគ្រោះ ធម្មទានបង្ហាត់បង្រៀនអីចឹងឲ្យដល់កូនចៅហ្នឹង បានចេះដឹងពុទ្ធសាសនាសូម្បីតែការសិក្សាសាលាជាទូទៅធម្មតាក៏មិនមែនដាច់ដោយឡែកពីពុទ្ធសាសនាទៅទាំងអស់នោះទេនឹងឯងយ៉ាងហោចណាស់ក៏បានការចេះអក្សរយកមកអានបត្រៃបីដកដែរ ដែលគុណចាស់ចូលកម្មភ្នោះវឹបបើកអានបត្រៃបីដករូមកទីបានចូលសាលាហ្នឹងមើលមើលគុណលោកគ្រូអ្នកគ្រូគុណមេត្តាបិតាគុណចាស់កម្មតែជ្រួតជ្រាបពីតម្លៃនៃជីវិតកម្មតែដឹងមុតគុណអ្នកដតីក្រៃលែងឡើងចឹងតែគុណចាស់ចូលកម្មភ្នោះអញ្ចឹងបានអ្នកបួសនឹងឆាប់ឆាប់ដឹងគុណមេត្តាបិតានឹងឯងមកទីបានឃើញគុណតម្លៃ ក្នុងព្រះមច្ចរិយធัวហ្នឹងគឺថាឧត្តមភាព ភាពដ៏ឧត្តមប្រណិត នៅក្នុងឧត្តមភេទភេទជាអ្នកបួសហ្នឹងគឺមនុស្សទេវតាប្រអិនប្រព្រំក៏នមស្ការថ្វាយបង្គំអ្នកបួសដល់អញ្ចឹងទៅចាប់ផ្ដើមទៅនឹករលឹកឃើញគុណរបស់បុណ្យណាដែលនាំឲ្យបានកើតមកជាមនុស្សហើយ នឹកឃើញគុណនៅទាំងអស់ចឹងមិនចាំបាច់ដល់ទៅមេដាបិតាអីដែល ធំធេងអណែកអណន្តទេអ្នកតន្ត្រីក្រុមគ្រួសារញាតិមិត្តតកូលរៀមច្បងអីហ្នឹងឯងមេមីងអ៊ំប្រុសស្រីអីដែលធ្លាប់មើលថែខ្លះហុចនំចំណីខ្លះ ឬក៏ជាទីពឹងជួយ ប្រាប់ជួយទូលមាន ព្រានបដៅអីដែលបានឃើញ យើងនៅពីក្មេងល្អមកស្រាប់ស្រាប់អីចឹងគាត់ក៏ជួយរំលឹក ជួយ ថាជួយឲ្យកម្លាំងចិត្តអីចឹងទៅសិតតែមានគុណហ្នឹងហើយព្រះគុណចាស់គឺគឺនឹកឃើញផ្ទាល់ព្រះអង្គទៅតែហ្មងមកអំពីបានទទួល នៅសម្បត្តិដ៏ពិសេសគឺ ព្រះមច្ឆរិយធម៌ដល់ចឹងទៅនឹកឃើញអរគុណណាស់កណានឹកឃើញអរគុណ សូម្បីតែពុទ្ធបរិស័ទដាក់បាតបានបន់ខ្លួនគាត់ហ្នឹងណាក៏គុណចាស់នៅតែសន្តោសប្រោសប្រណីនឹករលឹកឃើញសេចក្តីល្អហ្នឹងហើយការតបស្នងហ្នឹងសមទៅតាមពធัวព្រះវិន័យមិនមែនចេះតែតបស្នងអីណាខុសធัวខុសវិន័យទេតបស្នងហ្នឹងទី1គឺប្រព្រឹត្តនៅសីលាតិគុណសីលគុណជាដើមហ្នឹងឲ្យបរិសុទ្ធដើម្បីឲ្យពុទ្ធបរិស័ទម្ចាស់ទានហ្នឹងបានបន់ច្រើន ទី2គឺថាមានធម្មទាននឹងឯងទាំងឲ្យស្ដាប់ឲ្យសិក្សាទៅ នឹងឯងហើយគុណចាស់ទទួលបច្ច័យ4ឆាន់ប្រើប្រាស់អីហ្នឹងអត់មានជាពាក្យបំណុលញាតិញោមទេនឹងឯងមកពីសិលនឹងឯងទាំង តាំងពីប្របាទទៅមកប្រសង្វរៈទៅអត់មានថយបរិភោគអីទេហើយមកមានស្មារតីមានការចិញ្ចឹមជីវិតដល់ល្អប្រពៃអត់មានបាបធัวអនេសនៈអីហើយក្នុងបច្ចយៈសន្និសិទ្ធសិលពិចារណាបច្ច័យ4អីអីហ្នឹងអត់មានចម្ពាក់បំណុលទៅនៅក្នុងតេកិណាវិសុទ្ធិទេចឹងគឺថាក្នុងការដែលប្រគុណម្ចាស់ជាទាយជ្ជៈបរិភោគប្រទៅមរតករបស់ព្រះអង្គទ្រង់ប្រទានមក ច្ច័យ4ព្រះអង្គអនុញ្ញាតចឹងទៅប្រើប្រាស់ចៃវរបិណ្ឌបាតស្នាសនៈកិលេសភ័យចិញ្ចៈអីអីចឹងទៅធ្វើឲ្យពុទ្ធបរិស័ទកូនចៅប្រឹងប្រែងបានច័យ4ទំនុកម្រងប្រសង់ក៏ជាការទំនុកម្រងប្រសាសនាទាំងដែលបានបច្ច័យ4ទំនុកម្រងផ្លូវចិត្តសន្តានខ្លួនឯងនឹងឯងតែហ្នឹងឯងរឹងមាំឯងតាំងតែពីតូចមកតាមលោកយាយលោកតាអីហ្នឹងណាដល់ទៅពេលធំទៅធំទៅស្រាប់តែបានចែក គ្នារវាងរូបកាយហើយនឹងចិត្តនឹងឯងរូបកាយពីដើមនឹងខំប្រឹងប្រែងឲ្យបណិតបណិតណាស់នឹងឯងចាំឆ្លោះកញ្ចក់មើល នឹងឯងរូបកាយមុខមាត់អីនឹងប្រឡាក់អីក៏ដោះខាត់ជូតលាងហើយលាបលូនអីទៅតាមនឹងក៏ប៉ុន្តែដល់ទៅ ចម្រើនការចេះដឹងក្នុងព្រះសាសនា ទៅជាមានស្មារតីនឹងជាកញ្ចក់ឆ្លោះមើលចិត្តខ្លួនឯងឃើញទៅហើយស្រឡាញ់ស្រឡាញ់ជីវិតដែលរស់នៅនឹងគឺថាស្ថិតនៅលើ ផ្លូវចិត្តនឹងគឺថាចម្រើនឡើងចម្រើនឡើងមុនដំបូងនឹងបានខ្វល់មិនដឹងជាថា ត្រូវចេះថែរក្សាចិត្តអីទេមិនមិនទៅ ទាំងដឹងថាចិត្តហ្នឹងគេត្រូវថែយ៉ាងម៉េចផងហ្នឹងត្រូវស្រឡាញ់ស្រឡាញ់ត្រូវស្អប់ស្អប់ត្រូវយំយំត្រូវស្រែកស្រែកត្រូវមួម៉ៅដៅកាហាយអីហ្នឹងគឺអត់ចេះដឹងថែចិត្តអីទេប៉ុន្តែឃើញការដែលយើងខ្សែគប់ក្នុងសាសនាស្រាប់តែបានទទួលលៀបដ៏អស្ចារ្យធ្វើឲ្យយើងមកមានស្មារតីមកចេះ ថែរក្សាចិត្តនេះហើយចេះទទួលយកសេចក្តីសុខក្នុងជីវិតបច្ចុប្បន្ននឹងតាមរយៈសេចក្តីសុខចិត្ត ពីដើមអត់ទេរត់តែសុខកាយរត់តែឆ្ងាញ់រត់តែលេងរត់តែសប្បាយរីករាយអីចឹងទៅប៉ុន្តែឥឡូវស្រាប់តែមកដឹងថាអូស្អាតតែរូបកាយមុខមាត់ហ្នឹងតែចិត្តមិនស្អាតហ្នឹងគេហៅថាមនុស្សអប្រ័យហ្នឹងឯងហ្នឹងឯងបានសេចក្តីថាវាមិនជាទីស្រឡាញ់មិនជាទីប៉ែតតីនៃអ្នកដតីទាំងពីព្រោះអីពីព្រោះយើងវាបានតែ មុខមាត់រូបកាយស្អាតបាតអីចឹងទៅហ្នឹងឯងប៉ុន្តែមារយាទមិនបានហ្នឹងវាដូចអីអីចឹងទៅចាស់គាត់ថានោះអាហ្នឹងឯងចឹងគឺយើងវាបានមកយល់ទាំងប៉ុណ្ណាមកយល់ត្រង់ថាល្អតាមផ្លូវចិត្តមានសិលជាគ្រឿងប្រដាប់ចិត្តអីអីចឹងទៅវាទៅជាសម្លៀកបំពាក់កូនចៅសំរុំចឹងទៅដាក់សិលមកទៀតទៅល្អស្អាត ទៅតាមចរិយាមេរយាទនឹងឯងចឹងហ្នឹងឯងមានទាំងចំណេះដឹងមាន ទាំងគុណធម៌ល្អណាស់មនុស្សយើងចឹងកតាពីរហ្នឹងធ្វើឲ្យមនុស្សអភិវឌ្ឍល្អល្អយើងសប្ងៃហ្នឹងមិនដល់ទីបំផុតនៃសេចក្តីល្អទេចឹងប៉ុន្តែធ្វើឲ្យយើងសប្បាយចិត្តក្នុងការអភិវឌ្ឍចំណេះដឹងនិងគុណធម៌ហ្នឹងឲ្យល្អឡើងល្អឡើងល្អឡើង នឹងឯងប៉ុន្តែថាដល់ទីបំផុតតល់តែជាព្រះសម្មាសម្ពុទ្ធឯណោះឬក៏ព្រះវិជ័យកពុទ្ធអគ្គសាវកពុទ្ធអីចឹងទៅនឹងឯងហើយយើងធ្វើម៉េចនឹងឲ្យបានទៅដល់កំពូលអញ្ចឹងគ្រាន់តែថា យើងមានឱកាសដើម្បីអភិវឌ្ឍឲ្យចម្រើននៅចំណេះដឹងនិងគុណធម៌ ហើយយើងត្រូវរៀបចំឲ្យបានល្អដើម្បីចំណេះដឹងនឹងគុណធម៌នឹងឯងមានការចម្រើន បានឆាប់បានលឿនអីទៅតាម ការប្រឹងប្រែងជាយាមរបស់យើងយើងសប្បាយចិត្តកិច្ចការងារក្នុងជីវិតរបស់យើងនឹងគឺយើងមិនមែនជាមនុស្សអត់ការធ្វើទេពីដើមយើងដឹងថាតលទៅបានលុយអានឹងបានយើងដឹងថាកិច្ចការងារអានឹងគឺវាអញ្ចឹងហើយព្រោះយើងបើអត់មានលុយកាក់ប្រាក់ចាយធ្វើម៉េចយើងបានរស់ នឹងឯងវាត្រូវតែមានអញ្ចឹងក៏ប៉ុន្តែមិនមែនត្រឹមតែប៉ុណ្ណឹងគឺថាយើងមកប្រឹងប្រែងដើម្បីកិច្ចការងារដែលអាចធ្វើឲ្យអ្នកដតីនឹងឯងមានសេចក្តីសុខដោយសារការងាររបស់យើងអត់មានបានលុយកាក់អីទេប៉ុន្តែនេះការងារផ្លូវចិត្តគេហៅថាទឹកចិត្តណាយើងរស់នៅជាមួយញាតិមិត្តសន្តានបងប្អូនអីហ្នឹងបើយើងចង់បានទឹកចិត្តពីអ្នកដតីបើតើយើង មានទឹកចិត្ត ផ្ដាល់ប្រគល់ទៅតែមិនចាំបាច់តល់តែគេឲ្យយើងមុនទេគេឲ្យយើងមុនយើងឲ្យតាមក្រោយអានឹងវាមិនមិនសូវខ្លាំងទេទាំងនឹងឯងប៉ុន្តែឲ្យតែបានឲ្យតែបានតបឆ្លើយអីឲ្យបានសមរម្យទៅ គឺល្អហើយវាគ្រាន់តែថាបើខ្លាំងមែនទេគឺថាអ្នកដតីមិនបានធ្វើអ្វីល្អដាក់យើងគឺយើងបានធ្វើល្អទៅមុននឹងឯងអាហ្នឹងគឺគឺប្រកែនឹងឯងតែហើយឲ្យជាប់ឡប់ ល្អអញ្ចឹងទៅណាកុំឲ្យថាធ្វើល្អដាក់គេម្ដងពីរដងអីហើយគេមិនបានទទួលគេមិនដឹងគុណអីក៏មួម៉ៅក្តៅកាហាយអីចឹងអាហ្នឹងគឺយើងមិនឈ្នះកិលេសក្នុងចិត្តសន្តានរបស់យើង នឹងឯងយើងមិនចាំបាច់ចង់ទៀមទាការតបស្នងអីពីអ្នកដតីទេណាបងប្អូនកូនចៅត្រូវស្ដាប់ឲ្យយល់ថាសេចក្តីល្អជាទឹកចិត្តដែលយើងធ្វើដល់អ្នកដតីហើយមានតែយើងអរគុណអ្នកដតីឲ្យហើយអរគុណមែនទែនថាល្អអរគុណហើយដែលបានឲ្យខ្ញុំធ្វើបន់ជាមួយធ្វើសេចក្តីល្អជាមួយហើយយើងមានចាំបាច់ការតបស្នងពីអ្នកអតីអីយើងរស់នៅជាមួយសេចក្តីល្អរបស់យើងទេវតាក្នុងខ្លួនយើងឯណែទេវធัวណែ នឹងមិនរីករាយរមណីយដ្ឋានដែលជាទីរីករាយក្នុងចិត្តរបស់យើង បានទៀនបានសិលបានភាវនានឹងពោជនីយដ្ឋាន ដែលយើងមានការចេះដឹងជ្រាបទៅក្នុងគុណពុទ្ធគុណពធัวគុណប្រសង់ដើម្បីមាន អនុសតិទៅនឹងទោះថ្ងៃទោះយប់យើងមានសេចក្តីសុខក្នុងជីវិតរបស់យើង ដោយអញ្ចឹងទៅញញឹមទៅជាមួយនឹងអ្នកដតីទាំងប៉ុណ្ណា គេថាសូមឲ្យគ្រប់គ្នាបានសេចក្តីសុខអញ្ចឹងទៅព្រោះយើងវាមានសេចក្តីសុខពីក្នុងណាតែកាលណាយើងខ្វះទឹកចិត្តមួម៉ៅក្តៅក្រហាយតកោះបោះបោកដាក់និរតិជាការបង្ហាញឲ្យឃើញថាយើងវាអត់មានរមណីយដ្ឋានពោជនីយដ្ឋានទីក្តីសុខស្ងប់តិចពីខាងក្នុងខ្លួនយើងនឹងទេគូឲ្យអាណិតណាគូឲ្យអាណិតនឹងឯងឃើញដណាដោយមុខ មិនសូវស្រស់អីចឹងគឺយើងត្រូវគិតថាមិនដឹងជាគាត់មានរឿងអីពីណាមកណាម្នាក់ម្នាក់វាតែងតែមានអញ្ចឹងនឹងឯងទៅហើយវាជាប់អាការនំខ្នាញ់ឬក៏មួម៉ៅឬក៏ខឹងអីហ្នឹងឬក៏ទុកព្រួយអីយ៉ាងណា ចឹងទៅយើង មានមេត្តាករណាយើងជួយណាជួយជួយជាកម្លាំងចិត្ត បានអីឲ្យជាទីរីករាយមួយអញ្ចឹងទៅវាជួយឲ្យគាត់កាត់រឿងលំបាករឿងខ្វល់អីពីផ្ទះសំបែងពីកន្លែងណានៃអីមកហ្នឹងឲ្យគាត់សុបាយរួចអញ្ចឹងទៅគាត់បានដឹងដឹងថាមានយើងនឹងឯងចឹងក៏ណាដែលជាទីសុបាយនឹងជាកល្យាណមិត្តហើយហើយយើងមើលមើលយើងទៅជាវត្ថុស័ក្តិសិទ្ធិដ៏អស្ចារ្យប៉ុណ្ណា នេះគេទៅបន់ស្រន់អរុកអរៈអ្នកតាភ្នំកចាយភ្នំកលែនព្រះអង្គដងកើមុខព្រះរាជវាំងអីហ្នឹងគឺមកពីគេចង់បានសេចក្តីសុខចង់បានសេចក្តី សម្រេចចានឹងឯងហើយស្រាប់តែយើងដឹង ខ្លួនទេវាទៅជាមនុស្សដ៏ស័ក្តិសិទ្ធិដែលអាចឲ្យសេចក្តីសុខដល់អ្នកដទៃបាន ប្រកែប៉ុណ្ណាទៅនឹងឯងយើងមិនមែនទៅបារមី នៅភ្នំព្រៃឯណាទេប៉ុន្តែជាណាមិត្តភ័ក្តិមនុស្សធម្មតាតែចិត្តយើងជាទេវតាចិត្តជាព្រំចិត្តដែលបានអប់រំអាចផ្ដល់ប្រគល់សេចក្តីសុខឲ្យអ្នកដទៃមុននឹងនិយាយអីគឺថាកុំនិយាយឲ្យគេកើតទុកកុំនិយាយឲ្យគេលំបាកតែយើងនិយាយឲ្យគេកើតទុកនិយាយឲ្យគេលំបាកទូរស័ព្ទម្ដងឬក៏ ផ្ញើសារអីទៅនឹងក៏ដោយឲ្យតែគេកើតទុកឲ្យតែគេលំបាកយើងត្រូវដឹងខ្លួន ទៅគេមិនសូវចង់ស្ដាប់គេមិនសូវចង់ឮគេមិនសូវចង់ជួបយើងទេពីព្រមមនុស្សតែងតែរੂនៅភាពសុខស្រួលក្នុងជីវិតអញ្ចឹងហើយចិត្តទៅជួបទៅមានរឿងមួម៉ៅក្តៅក្រហាយកើតទុកយំយែកស្រែកទួញអីអញ្ចឹងអានឹងយើងត្រូវដឹងខ្លួនទៅចឹងហ្នឹងឯង គឺអ្នកដតីក៏មិនសូវជាចង់ជួបចង់បាននៅការរាប់អានចង់ស្ដាប់ចង់ឃើញអីទេតែកាលណាវាច្រើនដងឲ្យតែជួបដឹងឲ្យសុំហ្នឹងចឹងទៅហើយបើជួបឲ្យវាណាគេមិនចង់ជួប នឹងឯងចង់ទូរស័ព្ទទៅលេងអីសបាយអរគុណអរអីចឹងទៅទៀតទៅនឹងឯងតែមនុស្សយើងយើងពិចារណាមើលងាយងាយទេតើទៀតក្រំតែឲ្យយើងដឹងថាណាដែលយើងធ្វើឲ្យអ្នកដតីបានសុខបានប្រសើរបានការចេះដឹងហ្នឹងយើងនឹងទៅជាទេវតាទៅជាប្រព្រំទៅជាវត្ថុដ៏ស័ក្តិសិទ្ធិណាដែលមនុស្សគេបន់ស្រន់អត់ទាំងបានសម្រេចផងហ្នឹងប៉ិនតែមកសម្រេចពីយើងឯនេះទៅវិញហ្នឹង ហ្នឹងហើយដោយទៀនដោយសិលហ្នឹងណាស័ក្តិសិទ្ធណាហ្នឹងធ្វើឲ្យអ្នករតីបានសេចក្តីសុខបានរស់ដោយសារយើងមានទៀនមានសិលហ្នឹងមិនមែនរស់ដោយសារតែសិលរស់ដោយសារទៀនទៀតទៀនក៏ឲ្យរស់ដែរបើអត់ទៀនធ្វើមិនមានប្រសងណាញាតិញោមមើលមើលសុបាយចិត្តទៅបានចិញ្ចឹមប្រសងឲ្យមានជីវិតហើយមិនមែនលោកមានជីវិតចោលអីមិឆាទិដ្ឋិអីណាគឺថាចម្រើនសម្មាទិដ្ឋិយល់ត្រូវមានដល់ទៅចតុបរិសុទ្ធសិលហើយថែរក្សាប្រសាសនាទៀត អញ្ចឹងយើងពេញចិត្តនឹងចិញ្ចឹមប្រសងអញ្ចឹងតែយើងអត់បានបួសនឹងឯងយើងអត់បានបួសយើងនៅផ្ទះលេងឡងសិតតែ50ម៉ឺនដុល្លារអីណោះហើយមកធ្វើកត់លោកមួយគ្រាន់តែចូលគ្នាធ្វើកត់មួយហ្នឹងមិនបានផងអានឹងឯងអានឹងវាធម្មតាយើងនិយាយទូទៅនឹងឯងអាចថា4 5គ្រួសារអីមកធ្វើកត់មួយ5000ដុល្លារអីចឹងទៅអានឹងនិយាយពីយើងអ្នកមានយកផ្ទះ គិតតែ1លានដុល្លារអីនោះនឹងឯងហើយយើងដែលអ្នកនៅផ្ទះហ្នឹងមើលមើលសឹងតែរស់សិល5មិនទាំងបានផងហ្នឹងណាហើយស្រាប់តែមកធ្វើកត់ឲ្យប្រសង់ដែលមានចតុបរិសិទ្ធសិលសិលខ្ពស់ជាងទេវតាប្រអិនប្រព្រំទៀតយើងយើងថាអត់បានបួសហើយក៏អត់ទៅចោះប៉ុន្តែធ្វើកត់ឲ្យលោកអ្នកបួសនៅជំនួសយើងយើងធ្វើអត់កើតដែរហ្នឹងឃើញទេហ្នឹងមកពីយើងខ្វះការពិចារណាយើងពិចារណាមើលថាយើងមិនអាចបួសបានហើយថា ញាតញោមស្រីស្រីទៅថាបួសមិនបានលោកគ្រូនោះមិនបួសដែរអានឹងអីវាមិនងាយអញ្ចឹងបួសហ្នឹងឯងបើអញ្ចឹងគឺថាយើងធ្វើកັບធ្វើសាលាគឺណាដើម្បីប្រសង់អ្នកបួសនៅជំនួសយើងពេលនេះស្ដាប់បានទេពាក្យថាជំនួសយើងហ្នឹងហើយយើងនៅផ្ទះសិតតែរាប់ម៉ឺនដុល្លារផ្ទះយើងហ្នឹងបើមើលហើយយើងយើងគិតថាយើងយើងយើងហើយយើងហើយប៉ុន្តែនិយាយពីគុណធម៌ក្នុងយើងវិញមើល ប្រប៉ុណ្ណាដែលសំគួរនឹងនៅក្នុងផ្ទះហ្នឹងតិចតួចទេណាអាហ្នឹងដែលយើង ចេះពិចារណាខ្លឹមសារនៃជីវិតគឺគុណធម៌មិនមែនចិត្តតែយកយើងយកអញនឹងមកធ្វើប្រសើរក្រនបើអីទេនឹងឯងកាលណាបើយើងចេះពិចារណាគុណតម្លៃនៃជីវិតគឺគុណធម៌បានយើងមិននឹកឃើញគុណធម៌គឺប្រសង់ហ្នឹងឯង អញ្ចឹងគឺគុណធម៌វាទូទៅទេណាពិតមែនតែគុណធម៌ក្នុងខ្លួនយើងក៏ដោយគុណធម៌ក្នុងប្រសង់ក៏ដោយក៏ប៉ុន្តែដែលនិយាយពីគុណធម៌យើងត្រូវគោរពទាំងអស់ផុតពីបកគលគុណធម៌ជាបរមត្តផុតពីបកគលអត់មាននិយាយពីប្រសង់អត់មាននិយាយពីយើងទេអញ្ចឹងគឺគុណធម៌ដែលសន្មត់ថា នៅក្នុងខ្លួនយើងនឹងវាតិចតួចណាស់ឯគុណធម៌ក្នុងប្រសងនឹងឯងដែលគួរដល់ការគោរពបូជាអញ្ចឹងយើងធ្វើកប់ប្រគេនប្រសងធ្វើសាលាថ្វាយសង់នឹងណាឃើញទេគឺដើម្បីគុណធម៌នឹងឯងបានអាស្រ័យបានចម្រើនបានបរិបូរឡើងជាប្រយោជន៍ដល់ មនុស្សនិងទេវតាហើយនឹងជាពិសេសដ៏អស្ចារ្យគឺថែរក្សាពុទ្ធសាសនាគ្រប់5000ព្រះវសាដើម្បីបានជាប្រយោជន៍ជួយដល់កូនចៅរាប់ពាន់ម៉ឺន ណាអង្គដែលបានបួសតតមកទៀតនិងដែលបានជាបាសកបាសិកាដោយសារការតាំងនៅនៃពុទ្ធសាសនា ពុទ្ធសាសនាតាំងនៅដោយសារប្រសង់ត្រួតត្រង ថែរក្សាយើងអរគុណប្រសង់រឿយរឿយមកតាំងតែអំពីបតមសិកេយនីរហូតមកដល់ក្រុមជំនុំបត្រៃបក3ដកដល់ទៅប្រសង់សប្ថ្ងៃបើអត់ប្រសង់ធ្វើមិនមាន ទីវត្តអារាមហើយអត់ទីវត្តអារាមយើងក្រែងលោថាវាមិនបានដឹងអីសោះអត់អត់ទៅ វត្តអារាមអីហ្នឹងប៉ុន្តែដែលយើង បានដឹងសពថ្ងៃវាអត់វត្តអារាមអត់ប្រសង់នឹងយើងមានភាពមនោរម្យកក់ក្ដៅអីទៅហ្នឹងមើលអត់មានបត្រៃបីដកអត់មានពធัวអត់មានពុទ្ធសាសនាដែលយើងគិតទៅសង្ឃឹមអីក្នុងវត្តសង្សារព្រោះញាតិញោមបងប្អូនកូនចៅត្រូវយល់ណាតែយល់ យល់ច្បាស់ដោយខ្លួនឯងថាបញ្ហាក្នុងជីវិតយើងមួយអង្គមួយអង្គម្នាក់ម្នាក់វានៅលើលោភៈទោសៈមោហៈខាងក្នុងចិត្តរបស់យើង ការរួចផុតពីបញ្ហាគ្រប់យ៉ាង គឺ វានៅត្រង់ការអស់លោភៈទោសៈមោហៈក្នុងចិត្តកំភៃកំព្រួយក្រែងលោថាដោះស្រាយរឿងអីមិនតាន់អស់នៅសល់តិចបន្តួចអីយ៉ាងណាគឺអត់សល់បញ្ហាត្រូវរួចរាល់ទាំងអស់ដោយសារតែអស់លោភៈទុសៈមោហៈក្នុងសន្តាន ហ្នឹងហើយហើយការអស់លោភៈទុសៈមោហៈក្នុងតាមវាអស់ដោយសារអីវាតល់តែអវ័យដែលជាអរិយមេអង្គ8ហើយអរិយមេអង្គ8វាតល់តែ មានបញ្ញាមានមហាកុសល អញ្ចឹងពុទ្ធបរិស័ទយើងត្រូវមកពិចារណា កំណត់កន្លែងហ្នឹងឯងសតិបញ្ញាកើតឡើងហើយអ្វីដែលយើងត្រេកអរសប្ងៃហ្នឹងតើជាមហាកុសលដែរទេតើជាបញ្ញាដែរទេបើដូចយើងធ្វើបន់អញ្ចឹងស្ដាប់ធម៌អញ្ចឹងអានឹងវានាំឲ្យយើងចម្រើនគំនិត ចេះដឹងគិតពិចារណា អានឹងវាបានបញ្ញាហើយមហាកុសលស្នាក់ទានណាសិលស្ដាប់ពធัวមានទាំងភាវនាមានទាំងសមថៈស្ងប់ចិត្តមានទាំងវិបស្សនា តាមរយៈនៃការស្ដាប់ពធัวអានឹងយើងគួរត្រេកអរ ពីព្រោះដើម្បីនឹងយកទៅកំចាត់បង ជាជាកងតបជាកងពលនៃមហាកុសលមានសទ្ធាពលៈមានវិរិយៈពលៈសតិពលៈសមាធិពលៈបញ្ញាពលៈអីចឹងទៅឲ្យធំធាត់មានកម្លាំងខ្លាំងដើម្បីច្បាំងជាមួយនឹងកិលេសក្នុងចិត្តសន្តានហើយចុះបើអ្វីនឹងដែលយើងអនឹងដែលយើងសប្បាយនឹងវាអត់មែនជាមហាកុសលទេ ហ្នឹងហើយតើយើងនៅតែអអអទៅទៀតចឹងហីចំណាយពេលវេលាមួយថ្ងៃមួយយប់មួយខែមួយឆ្នាំអីដើម្បីតែយើងសប្បាយជាមួយនឹងអ្វីអ្វីទាំងអស់ហ្នឹងឬអាហ្នឹងបានដូចជាបងប្អូនកូនចៅយើងនឹងថាឲ្យមកមានសទ្ធាចូលកម្មភ្នោះពោះជាបព្វជិតអីប្រព្រឹត្តព្រះមច្ចរិយធัวល្អទាំងស្រុងទៅទាំងអស់អត់បានតែយើងចិត្តតែណែនាំទៅណា នឹងឯងទាំងធម្មជាតិគ្នាមកចេះស្រឡាញ់នេះស្រឡាញ់នោះនឹងឯងចូលចិត្តលេងតាំងពីក្មេងរហូតមកដល់ធំនឹងគ្រឿងលេងនឹងវាកាន់តែទំនើបទៅឯលោភៈនឹងវាជាការលេង ជាការញៀនជាការសវឹង ហើយអ្វីអ្វីដែលជាអារម្មណ៍របស់លោភៈនឹងឯងជាគ្រឿងសង្វឹងជាគ្រឿងញៀននឹងដល់អញ្ចឹងគឺថាមិនងាយទាញមិនងាយបេះផ្ដាច់អីទេតែងតែ ប្រឹងប្រែង ស្វែងរកអ្វីអ្វីឲ្យជាទីស្រឡាញ់ជាទីត្រេកអរនឹងដោយគ្នាអត់បានគិតថាតើវាជាប្រយោជន៍អីដើម្បីមកលះបង់លោភៈទុសៈមោហៈក្នុងចិត្តសន្តានបានដែរឬទេ វាអត់មានគំនិតដើម្បីនឹងមកលះកិលេសអីទាំងអស់ អញ្ចឹងតើនឹងត្រូវជ្រើសរើសអ្វីដែលត្រូវត្រេកអរអ្វីដែលត្រូវកម្មយកនឹងយ៉ាងម៉េចកើតទៅ វាបានតែថាអ្វីជាទីត្រេកអរជាទីស្រឡាញ់ជាទីពេញចិត្តហើយក៏មានកម្លាំងចិត្តប្រព្រឹត្តទៅនៅក្នុងអ្វីអ្វីហ្នឹងទៅម្ល៉េះហើយវាត្រូវអស់ពេលទាំងថ្ងៃទាំងយប់ទៅ ច្រើនណាស់ជាមួយនឹងរឿងលេងហ្នឹងទេនឹងឯងជាមួយនឹងគ្រឿងញៀនគ្រឿងសវណ្ណហ្នឹង អ្វីក៏ដោយឲ្យតែជាអារម្មណ៍របស់លោភៈកាមឆន្ទៈសិតតែគ្រឿងញៀនគ្រឿងស្រវឹងរបស់ មនុស្សទេវតាទាំងអស់មិនមែនតែមនុស្សទេវតាក៏ស្រវឹងដែរជាមួយនឹងកាមគុណជាទេពនឹងស្រវឹងខ្លាំងទៅទៀតដោយសារភាពជាទេពនៃរូបសម្លេងក្រិនរស់ផតថពៈហ្នឹង អញ្ចឹងប៉ុន្តែឥឡូវនិយាយអំពីខ្លឹមសារជីវិតបងប្អូនកូនចៅទាំងហើយឲ្យយើងយល់ដឹងអញ្ចឹងទៅគឺថាយើងនឹងធូរស្រាលអំពី ភាពតានតឹងជាមួយនឹងអ្វីអ្វីជាខាងក្រៅដែលយើងតែងតែប្រកែប្រកម្មទៅ ត្រូវការទៅអ្វីអ្វីទាំងអស់ដែលវាមិនមែនជាមហាកុសលផងនោះនឹងឯងអញ្ចឹងបានជាយើងត្រូវលះបង់នឹងឯងកាត់បន្ថយហើយយើងមកបំពេញហ្នឹង អ្វីដែលជាសេចក្តីល្អគុណភាពក្នុងជីវិតរបស់យើង ដែលអាចជាកងតបខ្លាំងឡើងខ្លាំងឡើងខ្លាំងឡើងនឹងឯងរហូតដល់ទៅយើងរកបាន សម្រាប់នៅ អរិយមេអង្គ8នឹងឯងជាជោគជ័យមកវត្តសង្សារទេមិនមែនជោគជ័យគ្រាន់តែមកជាតិអីយ៉ាងណាទេចឹងបាយមួយចានសម្រាប់យើងមួយថ្ងៃ រស់នៅធ្វើអីធ្វើទៅគេឈ្មោះសម្រាប់មួយជីវិតណាបងប្អូនកូនចៅប្រយ័ត្នប្រយែងផងយើងមិនមែនមានគេឈ្មោះជាទិសដៅទេប៉ុន្តែយើងអាចប្រើប្រាស់ជាឧបការៈដើម្បីយើងធ្វើជាមនុស្សល្អដោយសារគេឈ្មោះល្អក្រៃលោតែគេឈ្មោះមិនល្អទៅវាបាក់ទឹកចិត្តមុជបាត់ទៅក្នុងបាតដាលទៅ អត់បានងើបមកបំពេញទានសិលភាវនាមានមុខមានមាត់ ក្នុងចំណោមសពរោះអ្នកវត្តអ្នកអារាមអីអីហ្នឹងដោយសារតែការបាត់បង់កិត្តិយសគេឈ្មោះរឿងអប្រិយរឿងអ្វីដែលយើង ប្រព្រឹត្តមិនល្អហ្នឹងទៅជាខ្សែគប់ជាមួយបាបប្រមិត្តពេលធัวក្នុងចិត្តហើយក៏ប្រព្រឹត្តចោរកម្មជំនួញជួញដូរចិញ្ចឹមជីវិតខុសវាកម្មតែຕົកតោគ្រោះថ្នាក់ទៅនៅក្នុងគុកក្នុងពន្ធនាគារអីចឹងទៅទៀតអស់ជីវិតទៅកម្មបាយភូមិ មិនបានជួបតន់ប្រសាសនាអានឹងវាបណ្ដាលទៅអញ្ចឹងដោយសារការដែលយើងបាក់ទឹកចិត្តដូច្នេះគេឈ្មោះល្អហ្នឹងក៏មិនមែនយើងចេះតែបានទេបើតលតែថាយើងធ្វើល្អ បានប្រសូតចេញគេឈ្មោះល្អនឹងណាគេយើងតាំងគួទេតាំងគួដោយសារការបំពេញមហាកុសលនឹងឯងនឹងប្រសូតចេញអវ័យល្អល្អល្អល្អរហូតដល់ទៅប្រសូតចេញអរិយមេអង្គ8ទៀតដោយតែព្រះអង្គតាំងប្រគួររហូតមក4អសង្ខ័យមួយសែនកាប់ព្រះអង្គប្រសូតសัพពញុត្តញ្ញាណនឹងឯងព្រះវិជ័យកពុទ្ធអគ្គសាវកពុទ្ធនឹងសិតតែតាំងគួហើយនឹងការបំពេញបុណ្យបារមីហោហែរហូតមកដល់ប្រសូតនៅសាវកបារមីញាណ នបានជាមហាប្រខ័យណាស្របចឹងចឹងដែលគូឲ្យយើងជ្រះថ្លាក្នុងការដែលយើងតាំងគួនដែលជាមហាកុសលហ្នឹងយើងប្រសូតចេញមកនៅកាយកម្មល្អវិច័យកម្មល្អគំនិតល្អគេឈ្មោះល្អចឹងទៅក៏វាជួយដើម្បីឲ្យជីវិតរបស់យើងនឹងឯងបានរស់នៅជាមួយនឹងសពរោះនឹងឯងបងប្អូន បាសកបាសិកាមានប្រសង់ជាបឋមធានអញ្ចឹងទៅយើងក៏ឃ្លាវខ្លាកណ្ដាលបរិស័ទសូត្រធัวសូត្រអាអីដោយបងអាចារ្យអីអញ្ចឹងទៅតិចតើទៅធ្វើអីខុសក្នុងសង្គមមើលមានមុខមកសូត្រធัวឥឡូវហើយនឹងឯងសូត្រធัวគេអត់សូត្រតាម អីចឹងទៅអានឹងក្រាន់តែលើកជាឧទាហរណ៍ដល់តែយើង មាន សូរភាពវាំងបច្ចវេកខិតថ្វាវិចារណា ភាពអង្អាចឃ្លាវខ្លារបស់យើងកដាលបរិស័ទទៅវានាំឲ្យយើងមានហេរិអតបៈមិនទៅប្រព្រឹត្តធ្វើនៅអំពើបាប ហើយក៏មិនមែនថាមិនប្រព្រឹត្តតែនឹងមុខគេអីទេសូម្បីតែស្ងាត់កំបាំងអីហ្នឹងយើងខ្លាចបាបមែនមែនណានឹងឯងមិនមែនមិន ធ្វើបាបនោះព្រោះមកពីខ្លាចគេ ដឹងតែប៉ុណ្ណឹងទេខ្លាចបាបមែនមែនទៅណា បើដូចជាយើងបរិភោគឆ្នាំពឹសអញ្ចឹងមានចាំបាច់នឹងមុខគេបានវាស្លាប់អីនឹងឯងបរិភោគម្នាក់ឯងក៏វាស្លាប់ដែរយើងចាប់ ភ្លើងម្នាក់ឯងក៏វារលាកដែរខ្សែខ្សែភ្លើងឆក់ម្នាក់ឯងក៏វាស្លាប់ដែរហ្នឹងហើយអានឹងគឺចង់និយាយថាបាបនោះវាមិនចាំបាច់ថាតល់នឹងមុខនឹងមាត់អីគេទេត្រូវខ្លាចបាបមិនធ្វើបាបនឹងទៅហើយ សบายចិត្តមួយអង្គឯងម្នាក់ឯងត្រង់ដែលថា បានជួបនឹងប្រសាសនាហើយចេះធ្វើជាមនុស្សល្អមិនតន់ល្អអីសម្បូរបែប100%អីទេណាប៉ុន្តែយើងមានកម្លាំងហែលទៅរកកោះរកត្រើយហ្នឹងអញ្ចឹងបានពុទ្ធបរិស័ទយើងចេះតែពង្រឹងទៅស្មារតីណាកូនចៅអញ្ចឹងទៅគឺថានឹងបាន ដឹងថាអ្វីៗក្នុងលោកនឹងឯងដែលត្រូវលះបង់ក៏យើងលះបង់ទៅ នឹងឯងអានឹងកម្រិតនៃប្រាជ្ញាស្មារតីវាចិត្តចម្រើនមកទៀតដែរនឹងឯងចិត្តចម្រើន ឡើងមកគឺត្រង់ដែលថាអ្វីអ្វីជាធម្មតាមានការកើតហើយ មានការបាត់បង់ទៅ រួចទៅវាអត់ចាប់អារបស់ហ្នឹងការដែលមិនចាប់ប្រពន្ធនឹងឯងទាំងគឺជាសពដល់ក្រៃលែងអានឹងជាកម្រិត ដល់មកសតិប្បដ្ឋានវិបស្សនានឹងឯងហើយបានទៅជាពាក្យជាឃ្លាដែលត្រូវពោលថា សេចក្តីសុខដ៏អស្ចារ្យគឺនៅត្រង់ការដែលមិនចាប់នៅអ្វីដែលវាត្រូវបាត់បង់ទៅ គឺការមិនចាប់មិនប្រកាន់មិនហួងហែងចំពោះអ្វីដែលវាតែងតែអស់ទៅ ប្រែប្រួលទៅនឹងនឹងឯងទៅអាហ្នឹងសេចក្តីសុខងាយងាយសម្រាប់ជីវិតអ្នកដែលមានបញ្ញា សុខខោបញ្ញាបដិលាភោការបានដោយចំពោះនៅ បញ្ញានាំមកនៅសេចក្តីសុខប៉ុន្តែអត់បញ្ញាណា យ៉ាប់បានទេមិនងាយរស់សេចក្តីសុខបានទេណាយ៉ាប់មែនទេណាណាត្រូវការនេះត្រូវការនោះបានមកហើយមិនគ្រប់ម្លោះហើយមួម៉ៅក្តៅកាហាយរស់សេចក្តីសុខមិនឃើញសេចក្តីសុខនៅតែក្នុងចិត្តខ្លួនឯងសោះនៅអត់រោទៅរោទៅពីគេដល់អញ្ចឹងវាពិបាកមែនទេទេ ហ្នឹងឯងក្នុងចិត្តហ្នឹងគឺមិនសប់មិនស្ងប់ហ្នឹងមកពីខ្លួនឯងមិនឆ្លាតប៉ុន្តែអត់ដឹងថាមកពីខ្លួនឯងល្ងងវាទៅចេះចេះតែបន្ទោសអ្នកដតីបន្ទោសមេឃបន្ទោសដីអីចឹងទៅណាហ្នឹងឯងមកទីល្ងងខ្លួនឯងដូច្នេះយើងស្ដាប់ពធហ្នឹងដើម្បីជួយជាគំនិតគិតទៅយល់ទៅពិសោធន៍ទៅបញ្ញាកើតឡើងអ្វីអ្វីចេះតែមកប្រកបចិត្តយើងយ៉ាងម៉េចអ្ហ៎ នឹងឯងហើយធម្មតាធัวបើមិនឲ្យកើតហើយរលត់ទៅវិញទេតើយើងចង់ឲ្យសច្ចធัวនឹងយ៉ាងម៉េចទៅកិលេសទេដែលវាប្រឆាំងជាមួយនឹងសច្ចធម៌ហ្នឹងតែបញ្ញាស្រួលណាស់ចឹងចូលទៅដឹងការពិតឈ្នះកិលេសដល់ព្រះនិព្វានការពិតនៅតែជាការពិតចឹងបើយើងសែតគប់ជាមួយកិលេសយើងនឹងនៅបំរើកិលេសវង្វេងជាមួយនឹងការពិតនឹងឯងចឹង អត់បានទៅជាពុទ្ធបរិស័ទល្អដង្ហែព្រះអង្គទៅព្រះនិព្វានទេហ្នឹងហើយដែលនិយាយថាយើងប្រឆាំងមួយការពិតយើងយើងនឹងគឺកិលេសណាហើយបើយើងមិនស្គាល់មុខកិលេសទេយើងនៅតែចោះចូលយកកិលេសនឹងមកជាគ្នាយើងដើម្បីរស់នៅធ្វើប្រសើរធ្វើក្រន់បើនឹងយើងគួរឲ្យ សំណោះណាជីវិតដែលល្ងងត្រាំ នៅក្នុង ភពហ្នឹងចឹងឥឡូវយើង បានស្ដាប់ពធัวយើងត្រូវយល់ដឹងពុទ្ធិកា ដែលព្រះអង្គសម្ដែងពីការពិតនៃជីវិតជាធម្មតាធัวហ្នឹងយើងសិក្សាឲ្យឃើញថាអ្វីអ្វីជាធម្មតាមានការកើតឡើងហើយមានការប្រែប្រួលទៅ ជាកណ្ដាលអស់ទៅ ជាទីបំផុតហ្នឹងយ៉ាងណា វាជាធម្មតានៃសង្ខារធัวអញ្ចឹងហើយប្រឹងសិក្សាមើលទៅតាមហ្នឹងកុំចាំបាច់ផ្គប់អាចំណងដែល ស្រឡាញ់របស់ណាហើយចង់ហួងហែងរបស់ហ្នឹងត្រូវយកឈ្នះអាសេចក្តីស្រឡាញ់ហ្នឹងហើយយើងមកខ្សែគប់ជាមួយបញ្ញាវិញបញ្ញាជីវឹងជីវិតមាហុសេដ្ឋានជីវិតនៃបុគ្គលណាដែលរស់នៅដោយបញ្ញាអ្នកប្រាជ្ញសរសើរថាអូរស់នៅល្អមានបញ្ញាហ្នឹងហើយអញ្ចឹងគឺយើងត្រូវតែព្រមជាមួយនឹងការពិត បើយើងមិនព្រមក៏យើងអត់ឈ្នះការពិតដែរហើយអ្នកដែលកើតទុកគឺអ្នកចាញ់ហ្នឹងហ្មងចឹងអឺ នឹងឯងដូច្នេះយើងមិនអាចឈ្នះការពិតទេឯការពិតនឹងមិនបានមកផ្កប់ចិត្តណាណាណាទេចឹងគឺយើងត្រូវដឹងថាការពិតនឹងល្អកន្លែងហ្នឹងណាល្អត្រង់ដែលថាអត់លំអៀងតាមការស្រឡាញ់ស្អប់កប់តោះអត់ខ្លាចអំណាចយាកមេណាទេអត់ស៊ីសំណោកសោកប៉ាន់ឡើយអត់ស្ដាប់បង្កប់អត់ខ្លាចអំណាចការវាយតបបង្កប់បញ្ជាអីទាំងអស់មានហេតុបានកើតឡើង ហើយបើល្អម្លឹងម្លឹងពិតយ៉ាងហ្នឹងហើយយើងចេះតែខំប្រឹង តាមកិលេសអាមិនទៀតទៅប្រឆាំងជាមួយនឹងការពិតហ្នឹងអាហ្នឹងហើយបថុជជនបថុជជនហើយនៅតែបថុជជនទៀតហ្នឹងទេតែហ្នឹងឯងតែព្រះរិយៈគឺថាលោកបានទៅជាបុគ្គលឈ្នះកិលេសហ្នឹង ដោយសារតែសិក្សាការពិតនឹងឯងទៅព្រមតាមការពិតកិលេសនឹងឯងរត់ណា ជជែកចចាចចេញពីចិត្តសន្តានទៅអស់អាហ្នឹងយើងនិយាយដូចជាពូអមនុស្សនៅខាងវេសលីអញ្ចឹងណាព្រះអង្គយាងទៅទេវតាប្រអិនប្រព្រំស័កធំធំ យាងចុះមកពូអមនុស្សរត់តិចខ្ទីអស់អញ្ចឹងកាលណាបើយើងដល់ព្រះពុទ្ធទទួលប្រសងសរណគមមានសទ្ធាសិលសតចាគៈបញ្ញាមានព្រំវិហារធัวឃើញទេឃើញយើងមានប្រគុណកត់ ថ្វាយព្រះពុទ្ធអង្គមានបឋមចេតដីមានធម្មារាម សង្ឃារាម មាន ប្រសង្ឃហើយទេវតាសទ្ធាសិលសតចាគៈបញ្ញាហេរិអតបៈយាងមកទេមេត្តាករណាមុទិតា ពេខាជាប្រព្រំយាងមកទេ7ធัวពធัวព្រះវិន័យនឹងរំកល់ដោយល្អក្នុងបឋមចេតដីពួកអមនុស្សខ្មោចព្រេវិសាចគឺរាគៈទោសៈមោហៈអកុសលនិវរណៈកំណាញ់ចំណែនរត់អស់ចិត្តសន្តានរបស់យើងទៅជាស្អាត នឹងឯងអត់មានខ្មោចព្រៃវិសាចអីទេអាហ្នឹងគឺពុទ្ធបរិស័ទយើងអញ្ចឹងទេបានទៅ ជាមនុស្សស័កមនុស្សសោមនុស្សទេវោមនុស្សព្រំហើយ ជាព្រះអរិយបុគ្គលទេនឹងឯងនៅដោយអរិយវិហេរធัวប្រព្រឹត្តទៅ ដោយពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិចឹងទៅហ្នឹងឯងចឹងគឺពុទ្ធបរិស័ទបងប្អូនកូនចៅទាំងអស់ចឹង គឺថាចំណេះដឹងដែលយើងសិក្សាអំពីលោកនេះនឹងឯងគឺយើងយល់ថាលោកនេះមិនសម្រាប់ហួងហែងទេ គឺសម្រាប់យើងយល់វ័យវ័យគ្រប់យ៉ាងទាំងអស់ទាំង ទោះជាយើងស្រឡាញ់ខ្លួនយើងក៏ដោយខ្លួនយើងនឹងក៏មិនទៀងទាត់ទាំងហើយបងប្អូនកូនចៅយើងប្រកែកប្រកាន់អីទៅពេកមិនបានទេយើងដឹងចំពោះរូបកាយយើងហ្នឹងវាត្រូវជំងឺរោគគាបៀតបៀនអីចឹងទៅណានឹងឯងនឹងត្រូវណាបាត់បង់ជីវិតអស់ខ្យល់ចេញចូលទៅក៏មិនអាចថាណាគេទុកដាក់អី ផ្ទះសំបែងទីកន្លែងអីតទៅទៀតទេត្រូវយកទៅកប់ទៅដុតអីតាមធម្មតាយើងក៏មិនអាចឲ្យនរណាចិត្តស្រឡាញ់យើងទៅរហូតបានដែរនឹងឯងអ្នកដតីក៏អញ្ចឹងនឹងឯងយើងស្រឡាញ់ក៏យើងបាននៅមេត្តាករុណាអញ្ចឹងទៅជាកល្យាណមិត្តទៅភិយាស្វាមីអីដូចព្រះអង្គទ្រង់ត្រាស់សរសើរអ្នកកលៈ បៃតាអីចឹងទៅណាទាំងដែលមានអ្នកកលៈមេតានឹងឯងជាស្ត្រីឆ្លាតឆ្លៀសវៀងវៃជាបណ្ឌិតអីអីចឹងនឹងឯងទាំងចឹងគឺព្រះអង្គសរសើរអ្នកកលៈបៃតាដែលបានកើតមកល្អហ្នឹងឯងមានសំណាងត្រង់ដែលថាមានភរិយានឹងជាកលយានមិត្តចឹងចឹងទៅទាំងហើយដូចជាក្រុមគ្រួសារលោកសិទ្ធិអាណាតបណ្ឌិតអីចឹងគឺ ថាសំណាងណា មកគ្រួសារនឹងត្រង់ដែលបានលោកសិទ្ធិអនាតបិណ្ឌិតនឹងឯងជាកលយានមិត្តបានស្ដាប់ពធនៅឯសេតវ័នចិត្តក្រុមរាជក្រឹសម្រាប់សោតតាបត្តផល បានសម្រេចបានលុះដល់មគ្គផល ជាច្បាស់នៅព្រះនិព្វានរតនាព្រះអង្គយាងមកត្រឹមសាវត្ថីបានជាឧបការៈដល់ទៅពរាជាប្របាទបសេនតិកោសល អ្នកក្រុមសាវត្ថីទាំងអទៀតដោយសារតែលោកសិទ្ធិអាណាតវិនដឹកនឹងអរតនេឲ្យមិនត្រឹមតែប៉ុណ្ណោះកសាងវត្តចេតពុនទៀតមើលមើលទាំងមានឧបការៈលើមនុស្សពេញផែនដីរហូតមកដល់សពថ្ងៃពុទ្ធបរិស័ទយើងក៏និមន្តជើញទៅថ្វាយបង្គំនៅនៃវត្តចេតពុននឹង ចិនទាំងឧបការៈនឹងគឺមនុស្សយើងអាចប្រព្រឹត្តទៅបានគឺសម្រាប់ឲ្យខ្លួនឯងហើយនឹងដល់អ្នករតី ជាទីគោរពជ្រះថ្លានៃមនុស្សទេវតាទាំងយាងមកក្នុងបឋមយាមនៃរាត្រីកន្លងទៅឃើញទេវតាយាងមកញ៉ាំងវត្តចេតពុនឲ្យភ្លឺស្វាងព្រះអង្គគង់នៅនាព្រះមហាគុណកតនឹងព្រះអង្គប្រទានពធទេសនា ដូចជាមង្គលសោត38មង្គលអីនឹងយ៉ាងណាទេវតារាប់ចំនួនមិនអស់ដែលសម្រាប់មគ្គផលនៅនាវត្តចេតពុននឹងជាដើមអញ្ចឹងឃើញទេជីវិតយើងអាចអភិវឌ្ឍទៅឲ្យរុងរឿងក្រៃលែងអញ្ចឹងណាយើង មកសុបាយចិត្តនឹងកិច្ចការងារហ្នឹងកិច្ចការងារដែលយើងធ្វើទៅឲ្យយើងហ្នឹងក៏សុបាយចិត្តមានបេតិបាមកជាមានសមាធិគ្រប់គ្រាគ្រប់ពេលវេលាហើយយើងបានទៅជា ម្លប់បានទៅជាប្រយោជន៍ដល់អ្នកដតីអាហ្នឹងឯងចឹងយើងចែកឋានចាក់លោក នឹងទៅ នៅសល់ការចងចាំរបស់អ្នកដតីចឹងដែលជាការចងចាំល្អបានទៅជាគំនិតល្អប្រាជ្ញាល្អចឹងទៅគឺថាសំបីតែយើងស្លាប់ហើយហ្នឹងឃើញទេយើងនៅមានកត់សាលាព្រះវិហាររបងខ្លោងទ្វារសម្រាប់ប្រសង់ប្រើប្រាស់ពុទ្ធបរិស័ទទៀតយើងស្លាប់ទៅមែនប៉ុន្តែប្រយោជន៍ពីជីវិតរបស់យើងនៅ មានអញ្ចឹងណា បើយើងធ្វើផ្ទះខ្លួនយើង1លានដុល្លារមាននរណាទៅអជាមួយយើងតែបើយើងមកធ្វើកត់មួយវត្តអីអីគឺថាមនុស្សមកនគរមកផែនដីមកត្រេកអរសូមបុណ្យពីយើងអនុមោទនាបុណ្យទាំងទេវតាទៀតនឹងឯងហើយវាជារឿងមួយដែលយើងអភិវឌ្ឍផ្លូវចិត្តបច្ច័យ4ទំនុកបំរុងផ្លូវចិត្តកូនចៅមើល គឺថាយើងមានសិលជាសម្លៀកបំពាក់មានការឲ្យទានជាបិណ្ឌបាតបច្ច័យអាហាររបស់ចិត្តបេតិបាមកជានៅពេលនឹករលឹកដល់ទានដែលធ្វើឲ្យកើតសមាធិជាសេនាសនៈបច្ច័យជាមលុបទៅជាផ្លូវចិត្តនឹងទៅទៀតហើយយើងធ្វើទៅផ្ទះវាមានប្រាសាទអីក៏ដោយបើចិត្តយើងនៅហាលថ្ងៃវាមិនក្តៅហ្នឹងឯងចឹងដោយអំណាចនៃតោសៈនៅហាលភ្លៀងដោយអំណាចរាគៈនៅកណ្ដាលវាលខ្យល់ដោយអំណាចមោហៈ អានឹងឯងមើលមើលចិត្តយើងហ្នឹងណាវាត្រូវភ្លៀងទៅទឹករងាញោញាក់យើងនៅកដាលវាកើតតែវាអត់មានផ្ទះអាហ្នឹងគឺជាតំណាងនៃរាគៈហើយហើយថ្ងៃក្តៅហ្នឹងជាតំណាងនៃតោសៈហើយយើងអត់ផ្ទះជ្រោះអ្មេចទៅហើយខ្យល់ព្យុះខ្យល់កត្រាក់នឹងឯងបាក់បែកមេឈើលំ សកត់លើអីអីហ្នឹងអាហ្នឹងជាតំណាងនៃមោហៈហើយខ្យល់ហ្នឹង អញ្ចឹងយើងបន្តតែមានផ្ទះផ្ទះហ្នឹងគឺប្រកម្មដ្ឋានទៀតអានឹងតើអប់រំចិត្តនឹងបាននៅ សមាធិដើម្បីការពារ នៅភ្លៀងនៅថ្ងៃក្តៅនៅខ្យល់នឹងឲ្យបានតិចសុខស្ងប់ ក្នុងវិមានប្រាសាទគឺសេនាសនបច្ច័យដែល ជាឈ្មោះនៃប្រកម្មដ្ឋាននេះអប់រំចិត្តនឹងហើយយើងមានវិបស្សនាជាឆ្នាំ កំចាត់បងរោគគិលានភេសជ្ជៈបច្ច័យហ្នឹងគឺវិបស្សនាកំចាត់បងសមុដ្ឋានរោគទាំងឡាយទាំងពួងគឺអវិជ្ជាហ្នឹងឲ្យអស់ពីចិត្តសន្តានហ្នឹងឲ្យបងប្អូនកូនចៅយល់អំពីការថែរក្សាចិត្តដោយបច្ច័យ4គឺទានសិលសមថវិបស្សនា រឿងឃើញទេអានេះគឺជារឿងមួយ ដែលខុសអំពីផ្លូវកាយណាបើយើងចំណាយ20 30ឆ្នាំសម្រាប់តែរូបកាយយើងមាន បានទីពឹងឯណា ចិត្តរបស់យើងសៅมองបណ្ណាបើយើងអត់ដែលឆ្លោះកញ្ចក់គឺសតិសម្បជញ្ញៈដើម្បីមើលចិត្តយើងផងហ្នឹងស្រាប់តែពេលមួយក៏លេចមើលអូប្រែតមកពីណា ចិត្តខ្លួនឯងសោះដោយសារតែថាវាអត់មានរូបរាងណាបើមានរូបរាង យើងខ្លាចណាស់ពើមណាស់ ចំពោះចិត្តខ្លួនឯងនឹងដែលវាស្មោកគ្រោកដែលវាស្គមទៅដោយលោភៈលមោបលោភលន់មិនចេះគ្រប់គ្រាន់ទានអត់ចេះធ្វើស្គមមែនទេតែនៅសៅម៉ងរិសាអត់សិលសារកិលេសមិនដឹងគុណម៉ែឪនឹងមិនដឹងជាដោះស្នែងដោះកតុយយ៉ាងម៉េចទៅទេចិត្តយើងនឹងនឹងឯងអានឹងអាក្រក់អក្រីណាហើយដោយសារតែអត់រូបហើយយើងអត់បានឆ្លោះកញ្ចក់សតិស្មារតីមើលផងយើងអត់ខ្លាចខ្លួនឯងទេប៉ុន្តែ ព្រះអរិយបុគ្គលទាំងនឹងឯងសัพរោះនោះទេវតាលោករង្គៀសរង្គៀសនឹងឯងលោកចាត់ទុកថា ជាបុគ្គលពេលល្ងងខ្លៅទាំងនឹងឯងលោកអនុគ្រោះដោយពធទេសនាអញ្ចឹងត្រង់ដែលថាយើង ប្រឹងប្រែងបានសតិស្មារតីខ្លួនឯងពិចារណា ជីវិតអ្វីដែលត្រូវល្អឲ្យបាន ពិតពិតគឺផ្លូវចិត្តហ្នឹង នឹងឯងព្រះអង្គទ្រង់អប់រំណាទូមានណាស់ចាំមើលខ្ញុំណារំលឹករឿងមួយខ្លីបញ្ចប់ចំក្រោយនៅក្នុងចាតកមសូតណាបីដកលេខ23ហ្នឹងខ្ញុំណាសេតបន្តមកយប់មិញហ្នឹងហ្នឹងឯងគឺព្រះអង្គទ្រង់គង់នៅស្រុកចាតុមាហ្នឹងហើយហ្នឹងឯង ហើយព្រះអង្គមិនបានគង់នៅក្នុងកត់ក្នុងសាលាអីទេក្នុងពេលហ្នឹងគឺព្រះអង្គទ្រង់គង់នៅក្នុងព្រៃដើមកន្ទួតព្រៃហ្នឹងហើយបាលីហៅថាអាមៈលក្ខីវ័នប៉ុណ្ណាអសអាមោលោកសអីអាមៈលក្ខីអានឹងកន្ទួតព្រៃហ្នឹងឯងហើយវ័នគឺព្រៃព្រៃនៃដើមកន្ទួតព្រៃ ថាអាមៈលកីវ័នហ្នឹងហើយក្នុងស្រុកចាតមាហ្នឹងហើយក្នុងកាលនោះភិក្ខុបួសថ្មីទាំង500អង្គមាន ព្រះអគ្គសាវកទាំងពីរជាបឋមប្រធានដោយគិតថា លោកបួសថ្មីថ្មីអញ្ចឹងមិនធ្លាប់បានជួបបានស្គាល់ព្រះដ៏មានពភាអញ្ចឹងនាំទៅថ្វាយអង្គមព្រះអង្គដើម្បីបានស្ដាប់ពធัวទៅ សម្រាប់សំគួរតាមឧបនិស្ស័យរៀងរៀងខ្លួន ប៉ុន្តែទៀតហើយចូលទៅវាភ្លេចខ្លួនលោកវិខោដែលបួសថ្មីហ្នឹងណាក្នុងរឿងចាត់ចែងសេនាសនៈជាមួយនឹងវិខោដែលជាចាស់ទីកន្លែងអីអីហ្នឹងនឹងឯងកណាហើយស្រាប់តែលឺសូមាត់កខ្លាំងខ្លាំងមកដល់ព្រះរាមាពុភាណា កន្លែងខ្ញុំមិនណានៅឯណាកន្លែងខ្ញុំមិនណាទុកបាតឯណាឯណាអីចឹងទៅអ៊ូអនេះនេះកន្លែងលោកឯងនេះនេះកន្លែងប្រឧបជាអីអីលោឡាវិញទៅនឹងចឹងទៅទៅហ្នឹងឯងហ្នឹងយើងនិយាយចឹងឆាប់ ស្ដាប់បាន ទេព្រោះញាតញោមខ្លួនឯងហ្នឹងហ្នឹងឯងបានតែគ្នាគ្នា2 3នាក់4 5នាក់10នាក់ទៅជួលសន្តាគារអីគេហ្នឹង វាភ្លេចទៅភ្លេចថាមានអ្នកដែលគេចូលទៅ នៅមុនគេស្ងាត់ គេស្ងៀមអីនៅឯងទៅលោឡាឡើង ទៅគោកហៅគ្នាពីម្ខាង ទៅម្ខាងទៅមើលតែផ្ទះខ្លួនឯងអីចឹងទៅអាហ្នឹងវាភ្លេចខ្លួនអញ្ចឹងចឹងហ្នឹងឯងស្មាននៅអត់មាន អ្នកដតីណាតាមពិតផ្ទះសំណាក់ស្ថាគារអីគេនៅសំងំនៅសម្រាកហ្នឹងឯងគេភ្ញាក់អីគេនឹកក្នុងចិត្តអូអត់មានសុជីវធម៌អីអីសោះអីចឹងទៅ គេមិនថាអីទេ តែយើងវាឆ្កំឆ្គួងតែខ្លួនយើងហ្នឹងអាហ្នឹងបានថាយើងវាឆាប់ស្ដាប់យល់ទេរឿងរបស់បព្វជិតផងទៀតតាកតួងនឹងរឿងសេនាសនៈហ្នឹងកកោកកកលោឡាអញ្ចឹងទៅណាហ្នឹងឯងហើយយើងហ្នឹងអញ្ចឹងជិះឡានរថយន្តអីចឹងតែពីរបីនាក់ហ្នឹងធ្វើដូចផ្ទះខ្លួនឯងចឹងអត់ដឹងតែគេសំងំគេសម្រាអីទេ ទូរស័ព្ទវិញក៏លងលងអីចឹងទៅពីរនាក់ក៏ជជែកសើចទៅអីទៅណាជិះយន្តហោះក៏ទៅអញ្ចឹងមួយនៅកៅអីមុខមួយនៅកណ្ដាលស្រែកដាក់គ្នាអីមកអញ្ចឹងទៅនឹងឯងចឹងគឺវាជារឿងដែលរំលឹកគ្នា អីខ្លះចឹងទៅចឹងបណ្ណានឹងឯងហើយដល់ទៅអញ្ចឹងព្រះរាមាវិភាកព្រះអង្គត្រាស់សួរព្រះអានន្ទ ព្រះអនន្តទទួលព្រះអង្គរឿងហ្នឹងទៅឲ្យព្រះអនន្តហ្នឹងក៏ហៅវិខទាំងអស់ហ្នឹងមកហើយព្រះអង្គក៏ទ្រង់ត្រាស់សាកសួរទៅលោឡាមាត់កហ្នឹងមកពីអីអីអីចឹងទៅ បានព្រះអង្គត្រាស់ថា អ្នកទាំងអស់គ្នាហ្នឹងមកកម្មសំណាក់តថាគតមកចិត្តមកក្បែរតថាគតហើយនៅមាត់កលោឡាខ្លាំងខ្លាំងអញ្ចឹង ចុះតម្រាំដល់ទៅនៅតាមទីកន្លែងខ្លួនឯងវិញ តើវាមានការខ្វះខាតបណ្ណានឹងក្នុងន័យអត្ថថាលោកបញ្យលណាដើម្បីបញ្ជាក់ថាព្រះអង្គទ្រង់បណ្ដេញហ្មងចឹងអង្គអត់មានសម្ដែងធ្វើអីទេហៅមកនោះគឺមកបណ្ដេញទៅទៅកុំនៅក្នុងសំណាក់តថាគតហើយអត់មានតបតតមានអីគឺថាប្រកណាព្រះអង្គហើយគិតថាពួកយើង បួសថ្មីមកដើម្បីបានគាល់ព្រះអង្គដើម្បីឃើញព្រះវរៈកាយល្អល្អះអំបលពួរដូចមាសបានស្ដាប់ពធដោយព្រះសូរិសៀងដល់ពិរោះប៉ុន្តែត្រូវព្រះអង្គបណ្ដេញទៅដោយសារតែទុកកំហុសរបស់យើង អត់បានប្រយ័ត្នប្រយែងមាត់កលោឡានឹងចឹងទៅក៏តោមណោះតោមណោះនឹងខ្លួនឯងហ្នឹងណាតោមណោះនឹងខ្លួនឯងហ្នឹងចឹងទៅ គឺថាតោមណោះខ្លាំងហ្មងទៅព្រះអត្តកថាបញ្ជាក់ថា ទទួលពុទ្ធិកាប្រកណាព្រះអង្គដែលព្រះអង្គទ្រង់បណ្ដេញហ្នឹងណាប្រកណាព្រះអង្គហ្នឹងឯងហើយក៏ក្រោកចាកអាសនៈវាយអង្គមព្រះអង្គធ្វើបតិសិនចេញទៅហ្នឹងទាំងតោមនោះដល់ខ្លាំងដល់ទៅពេលអញ្ចឹងទៅក្នុងកាលនោះទៅជួបពួកសក្យៈពួកសក្យៈដឹករឿងក៏គិតឃើញថាត្រូវទៅទូលអំបរព្រះរាមាភិយា ក៏បានខាត់លោកឲ្យគង់នៅសិនហើយក៏បាន ចូលមកកល់ព្រះរាមានុភាវទៅវកសូមសេចក្តីអនុគ្រោះអំពីព្រះអង្គដល់ភិក្ខុទាំងអស់ហ្នឹងដោយលើកយកអំពីរឿងពូជដែលនៅទន់ខ្ចីហើយនឹងកូនកោតូចពូជដែលនៅទន់ខ្ចីដោយសារព្រោះក្នុងស្រែកាលណាបើវាអត់មានទឹកអត់មានភ្លៀងអញ្ចឹងវាស្វិតក្រៀមវាស្លាប់ទៅ ដល់នៅការប្រែប្រួលហ្នឹងដោយសេចក្តីថានឹងសក្ចាសិក្ខាបទ ណាបរិណាមកចឹងពាក្យថាបរិណាមកក្នុងប្រសូតហ្នឹងពាក្យរបស់សក្យៈហ្នឹងគឺថាដល់នៅការប្រែត្រួលហ្នឹង គឺបានដីថានឹងសក្យៈសិក្ខាបទទៅហ្នឹងស្មើនឹងពូជស្រូវដែលសាព្រោះទួនខ្ចីស្លាប់ទៅព្រោះអត់ទឹកនឹងឯងដែលថាអត់ទឹកហ្នឹងគឺអត់អត់បានការហៅរោគអំពីប្រសាស្តា នឹងឯងដែលព្រះអង្គទ្រង់បណ្ដេញចេញទៅនឹងអានឹងរៀងស្ងួតហួតហែងហើយហើយកូនកោតូចក៏អញ្ចឹងដែរកាលណាបើបែកពីមេអញ្ចឹងទៅអត់មានទឹកដោះបើហើយនឹងយំរោមេហើយនឹងក៏ស្គមទៅ ហើយនឹងក៏វិបរិណាមមកស្លាប់ទៅចឹងក៏ណានឹងឯងបរិណាមមកប្រែប្រួលហ្នឹងគឺចាក់សិក្ខាបទនឹងឯងហើយមិនត្រឹមតែប៉ុណ្ណឹងចឹងក្នុងការនោះសហមបតីព្រំយាងមកទៀត យើងមកបរិមណ្ឌលបាយអង្គមព្រះអង្គទូលព្រះអង្គសូមបហប្រតិអនុគ្រោះអំពីព្រះអង្គដល់ភិក្ខុទាំងអស់នឹងឯងនិយាយដូចពួកសក្យៈអញ្ចឹងនិយាយដូចទាំងអស់ទាំងនឹងឯងហើយក្នុងកាលនោះព្រះមហាមុគលានឃើញទាំងឃើញរហំបតីព្រំនឹងដោយទេពចក្ខុឮសំឡេងរហំបតីព្រំនឹងដោយទេពសោត ទាំងជ្រាបប្រហប្រតិព្រះដ៏មានពភាដែលព្រះអង្គទ្រង់អនុគ្រោះហើយដោយចេតោបរិយញ្ញាណនៅក្នុងពេលហ្នឹងព្រះមហាមុគលានប្រើអភិញ្ញាទៀតពិនិត្យមើលសភាពការហ្នឹងកណាព្រោះប្រហប្រតិព្រះមហាមុគលានហ្នឹងមានបំណងដើម្បីគ្រប់គ្រងភិក្ខុសង្ឃកណាតែព្រះសិរីបុត្រអត់ទេតែព្រះរាមានពភាព្រះអង្គបណ្ដេញ ភិក្ខុសង្ឃនឹងដើម្បីព្រះអង្គទ្រង់គង់នៅដោយសេចក្តីស្ងប់ស្ងាត់ក្នុងផលសមាបត្តិព្រឹត្តទៅយ៉ាងណាអាត្មាអញក៏នឹងនៅដោយសេចក្តីស្ងប់ស្ងាត់ដែរតែបហប្រតិព្រះមហាមុគលានគិតគ្រប់គ្រងដល់ភិក្ខុសង្ឃដែលបួសថ្មីនឹងដើម្បីកុំឲ្យតោមនោះក្នុងមហាប្រតិចាក់សិក្ខាបទអីទៅវិញអញ្ចឹងក្នុងពេលហ្នឹងក៏តាមសភាពការហ្នឹងឃើញសហប្រតិព្រមយាងមកដោយទឹកបច្ចៈខលឺ ឬសំលេងរាមបតីព្រំនឹងច្បាស់ដោយទឹកប្រសោតដែលសូមបហប្រតិអនុគ្រោះអំពីព្រះរាមាភិភាឲ្យដល់ភិក្ខុទាំង500អង្គដែលបួសថ្មីហ្នឹងហើយស្រាប់តែមានចេតោបរិយញ្ញាណជ្រាបជ្រាបព្រះហបរតីវិរៈចិត្តរបស់ព្រះរាមាភិភាទៀតអភិញ្ញាព្រះមហាមុគលានទៀតជ្រាបព្រះរាមាភិភាព្រះអង្គទ្រង់ព្រះតម្រេះយ៉ាងម៉េចព្រះអង្គក៏អនុគ្រោះ ទៅតាមការស្នើសូមអំពី ពួកសក្យៈទាំងឡាយហើយនឹងសម្បតិព្រំ ក្រំតែប៉ុណ្ណឹងព្រះមហាមុគលានថាណែវិខទាំងឡាយមើលរៀបចំបាតជីវរអីទៅយើងទៅកល់ព្រះរាមាវិភាកម្ដងទៀតបករណាព្រះអង្គមកមកអត់មានចាំបាច់ព្រះអនន្តវិខអង្គនតិអីទៅតាមទេព្រះមហាមុគលានបបួលមកហ្មងទៀតដោយសារជ្រាប ព្រឹត្តិការណ៍ទាំងអស់ហ្នឹងថាត្រូវមកសាថ្មីមកដល់ទៅក៏អត់អីទេលើកនឹងស្រួលបួលនឹងឯងនេះគឺជាចំណុចមួយដែលយើងត្រូវយល់ដែលព្រះអង្គទ្រង់ទ្រង់បណ្ដេញហ្នឹង គឺមួយយ៉ាងគឺត្រូវឲ្យមាន ការចេះគោរពប្រសាស្តាព្រះពុទ្ធអង្គមិនមនុស្សធម្មតាទេណាណាបំពេញអភិនិហាបារមីមកប៉ុណ្ណាដើម្បីបានជាព្រះពុទ្ធហ្នឹង ហើយយើងនាំគ្នាមកថាកលប្រពុតឯងមកលោឡាអញ្ចឹងអើខ្វះការគោរពព្រះអង្គបណ្ដិញហ្នឹងគឺទូលមានហ្នឹងដើម្បីឲ្យដឹងថាព្រះអង្គដែលជាព្រះពុទ្ធហ្នឹងមិនផ្េសប្រហែសមិនប្រមាថមិនមកលេងសើចកកោកកាកទេត្រូវស្ងប់ស្ងៀមស្ងាត់ស្ងាត់ទៅរៀបចំទុកដាក់សេនាសនៈទៅកេះកេះគ្នាបបួលមកកល់ព្រះរាមាភិកលឿនលឿនមក ដើម្បីបានស្ដាប់ពធัวដូចជាមនុស្សស្រេកទឹកឃ្លានបាយណាស់ដើម្បីមករត់ទឹកបរិភោគអញ្ចឹងអានេះអត់ទេកោកតាឡូឡាអីអញ្ចឹងព្រះអង្គបណ្ដេញអានឹងឲ្យរៀងហើយដើម្បីឲ្យចេះដឹងគុណព្រះរាមានុភាដែលគួរដល់ការគោរពនឹងឯងមកលើក្រោយហ្នឹងបានព្រះអង្គទ្រង់សាកសួរពីគំនិតព្រះសិរីបុត្រអីអីចឹងទៅ ព្រះអង្គមិនសរសើរព្រះសិរីបុត្រទេថាឈប់ឈប់ឈប់នឹងឯងមិនឲ្យព្រះសិរីបុត្រគិតអញ្ចឹងទេព្រោះព្រះសិរីបុត្រគិតតែព្រះរាមាភិបព្រះអង្គមានប្រហាប្រតិដើម្បីស្ងប់ស្ងាត់បណ្ដេញពីខុសសង្ឃហ្នឹងអញ្ចឹងខ្ញុំព្រះអង្គក៏គិតថាស្ងប់ស្ងាត់ដែរព្រះអង្គថាកុំឲ្យគិតអញ្ចឹងដល់សួរព្រះមហាមុគលានព្រះអង្គប្រទានសាធុការហ្មងទានសាធុសាធុ នឹងឯងគឺព្រះមហាមុគលានគិតយ៉ាងម៉េចគិតថាព្រះអង្គបណ្ដឹងភិក្ខុសង្ឃនឹងគឺដើម្បីព្រះអង្គគង់នៅដោយសេចក្តីស្ងប់ស្ងាត់វិវេកធัวផលសមាបត្តិចំណែកខ្ញុំព្រះអង្គគិតថានឹងគ្រប់គ្រងភិក្ខុសង្ឃនឹងឯងព្រះអង្គទ្រង់សរសើរព្រះមហាមុគលានថាគាត់ក្តីសារីបុត្រក្តីមកកលៀនក្តីកបបីនឹងគ្រប់គ្រងភិក្ខុសង្ឃនឹងតែព្រះមហាមុគលានលោកមិនមែនគិតគ្រប់គ្រងភិក្ខុសង្ឃតែខ្លួនលោកទេលោកគិតថា ខ្ញុំព្រះអង្គមកពលានហើយនឹងព្រះសារីបុត្រនឹងគ្រប់គ្រងពិកុសង្ឃលោកក៏នឹកដល់ព្រះសារីបុត្រនឹងផងដែរទោះជាព្រះសារីបុត្រមិន បានគិតក្នុង ពេលនឹងក៏ដោយតាមពិតប្រតិព្រះសិរីបុត្រទលំទលេងណាក្នុងពេលដែលបានជាព្រះអគ្គសាវកជារៀមច្បងនឹងមើលប្អូនណាស់នឹងឯងប៉ុន្តែក្រំតែក្នុងពេលហ្នឹងលោកគិតជាម៉េចក៏ទូលព្រះអង្គអញ្ចឹងទៅនៅលើ ព្រះមហាមោគលានណា នឹងឯងចឹងចឹងរួចទៅបានព្រះអង្គទ្រង់សម្ដែងអំពី24យ៉ាងនោះទី1គឺណាអ៊ុំមិភិយ៉ាងនឹងក្នុងបសោតហ្នឹងសេឧពេញទួមោជាមោសេអ៊ីអ៊ុំមិភិយ៉ាងភ័យរលោទឹកគណៈភ័យរលោលោទឹកទឹកទឹកវារលោចឹងរលោធំធំធំធំនឹងឯងអន្តរាយអាហ្នឹងគឺជាឈ្មោះ នៃកោធុបាយាសៈសេចក្តីក្រោតនិងសេចក្តីចង្អៀតចង្អល់ទាំងដែលមិនអាចមកទទួលការណែនាំរំលឹកដាស់តឿនពីព្រះឧបជាពីព្រះអាចារ្យអីហ្នឹងវិន័យសិក្ខាអីហ្នឹងយ៉ាងណា ណាសិក្សារៀនសូត្រឬសន្តិចត្រូវក្រោក មកនេះស្មើនេះអីចឹងទៅហើយលោកនៅសាមណេរអីដាស់ឲ្យលោកក្រោកម៉ោង3ម៉ោង4លោកនៅងុយអីអីចឹងទៅនឹងទៅវាមានកោតទុបាយាសៈនឹងអាចលាចាកសិក្ខាបទចឹងទៅបានអាច នៅក្នុងព្រមចរិយធម៌ទេហើយកុំពិលៈភៈយ៉ាងភ័យនឹងនឹងក្រពើក្រពើនឹង គឺជាឈ្មោះនៃការឆាន់ចង្ហាន់នឹងឯងអត់ងាកអីចឹងទៅឃ្លានដល់ចឹងទៅធ្លាប់ បោភោគទូទានមុនបួសនឹងព្រឹកថ្ងៃងាចយប់អីសពគ្រប់ដល់ទៅបួសទៅមានម៉ោងមានពេលមានចង្ហាន់អីតិចច្រើនក្តៅតិចមិនបានគ្រប់គ្រាន់អីនឹងយ៉ាងណាល្ងាចអត់ភេសជ្ជៈអីចឹងទៅវាអាចថាមិនត្រេកអរនៅក្នុងពភ្នោះហ្នឹងវាមានភ័យកន្លែងហ្នឹងហៅថាកំភិលៈភយ៉ាងហើយនឹងទី3ហ្នឹងអាវៈដៈភយ៉ាង គឺភ័យអំពីកាមគុណ មុនទៅបិណ្ឌអីចឹងទៅក៏ឃើញរូបសម្លេងឃើញរសផោតពៈអីចឹងទៅក៏មានចិត្តរវើរវាយភ្លេចស្មារតីដោយអត់បានកំណត់ដឹងរូបសម្លេងក្លិនរសផោតពៈហ្នឹងវាអត់មែនជាអរិយមេអង្គ8អត់មែនជាមហាកុសលណាដោយអំណាចទម្លាប់មកវត្តសង្សារមកហើយចិត្តត្រេកអររីករាយសប្បាយទៅដោយអត់បានកំណត់ដឹងទុកទោសក្នុងវត្តសង្សារជាអនេកបកា បោះបង់ព្រះមច្ចរិយធัวចោលទៅរោគរូបសម្លេងក្លិនរសផត្តពៈកាលដែលនៅស្រឡាញ់ត្រេកអរពេញចិត្តវាបិទបាំងបញ្ហាទាំងស្មានតែចិត្តទៅសំណប់សុខស្រួលទៅដល់តែមែនតែនទៅវាមិនបានគិតអីវែងឆ្ងាយទេឲ្យតែបានសុបាយម្ដងហ្នឹងហ្នឹងឯងធ្លាក់នរកក៏ព្រមដែរសឹងថាអញ្ចឹងណាដូចជានុនមាននុបដែលថាធ្វើម៉េចឲ្យបានទៅស្រឡាញ់ បានប៉ះពាល់រូបកាយព្រះនាងបបលវណ្ណានោះដែលស្រឡាញ់តាំងពីព្រះនាងមិនតាន់បួសដូច្នេះអត់គិត អីទៀតទាំងអស់ធ្វើយ៉ាងម៉េចឲ្យតែបានប៉ះពាល់រូបកាយហ្នឹងនឹងឯងដល់ទៅបានប្រព្រឹត្តខុសហៅថាភិក្ខុណីទុសកោហោតិហើយចំ ព្រះកិសាវិការរបស់ព្រះរាមានភៈទៀតទៀតហើយបាបនឹងវាធ្ងន់រហូតដល់តែផែនដីទ្រូអត់រួចរហែកទៅភ្លើងនរក ចេញមកដូចកតុយនេះអញ្ចឹងមកចាប់កេវទាញទម្លាក់យកទៅតែម្ងទាំងដោយសារការបន្ទុះចំពោះបុគ្គលដ៏ស្អាតបរិសុទ្ធប្រហាប់រតីនឹងឯងទាំងនឹងគឺដល់តែពេលសេចក្តីទុកមកដល់បានដឹងថាំបើដឹងចឹងអញអត់ធ្វើទេប៉ុន្តែអង្កាលដែលមិនតាន់មកដល់ណាប្រយ័ត្នណារឿងកាមឆន្ទៈហ្នឹងទេមោបាំងជាងបិទណា ដូចណាហ្នឹងឯងគិតថាស្អីក៏ស្អីដែរគឺអត់អត់មានគិតពូជពួងវងតកូលកិត្តិយសគេឈ្មោះជាប់ទុកជាប់ទោសធ្លាក់នរកធ្លាក់ប្រែតអីស្អីក៏ស្អីដែរគឺថាឲ្យតែអញបានស៊ីមួយម៉ាត់ហ្នឹងគេណាវាក្លៀនមែនតែនអញ្ចឹងណា ដូច្នេះវាជារឿងគ្រោះថ្នាក់របស់សត្វលោកយើងអញ្ចឹងអានឹងបានរឿងហ្នឹងវាជាភ័យនៅក្នុង ព្រះមច្ចរិយធម៌ហ្នឹងចឹងបានបុរាណលោកធ្វើទួងរលកនេះណាទួងរលកហ្នឹងឃើញទេអាហ្នឹងឯងគឺជានិមិត្តដើម្បីបព្វជិតនឹងពិចារណាដើម្បី ជាយាមឆ្លងកាត់ឧបសគ្គហ្នឹងកុំឲ្យ មានភ័យហ្នឹងកើតឡើង នៅក្នុងពភ្នោះនឹងបានដល់ទីពឹងគឺព្រះនិព្វាន កណានឹងឯងមើលមើលគេធ្វើទងរលក់ហៅរលក់រលក់ណានឹងឯងរោលោនឹងកណាមិនមែនលោលោអីអានឹងសัตว์លោលោញីឈ្មោលវាបូលហៅគ្នានោះទេហ្នឹងឯងរោលោណារោលោហ្នឹងឯងរលក់ទឹកហ្នឹងឯងយើងហៅលក់លក់អញ្ចឹងទៅច្រឡំតែគ្នាហ្នឹងឯងរោលោ គឺទៅឃើញកណាត់មកផ្ទាំងមកផ្ទាំងមកផ្ទាំងហ្នឹងដល់ខ្យល់បក់មកឃើញដូចរលកទឹកហ្នឹងឯងហើយឃើញឃើញឃើញរៀងដូចក្រពើឯងហ្នឹងឯងវាមានភ័យនឹងរលកទឹកវាមានភ័យនឹងក្រពើ នឹងឯងហើយគេឈ្មោះនៃកាមគុណហ្នឹងគឺគឺឃើញគេធ្វើកណាត់ឲ្យស្អាតទេដាក់ពួរនេះដាក់ពួរនោះដាក់ព្រុយចេះព្រុយចុះដាក់កណ្ដឹងរឹងរឹងរឹងរឹងទៀតព្រោះអាតអាហ្នឹងជាឈ្មោះនៃ អាវដភយ៉ាងហើយធម្មតាកពើ គេធ្វើកតុយមួយប៉ុន្តែនេះចាស់ចាស់ដាក់កតុយពីរខ្លួនកពើកតុយត្រីអាហ្នឹងមកពីភ័យទី4ហ្នឹងឈ្មោះថាសុកសុកាភយ៉ាងឆ្លាម ឆ្លាមត្រីកាចហ្នឹងក៏ទុយវាឆែកជាពីរអញ្ចឹងនឹងជាឈ្មោះ នៃមេត្តក្រៀមនឹងឯងអញ្ចឹងគឺថាមាន24យ៉ាងហ្នឹងព្រះអង្គសម្ដែង ទៅចឹងឲ្យវិខដែលបួសថ្មីហ្នឹងបាន ឆ្លងកាត់ឧបសគ្គភ័យទាំង4ប្រការហ្នឹងឯងបាន ដល់កោះដល់ត្រើយគឺព្រះនិព្វានទាំងសូមអនុមោទនា